ចាជំរាបសួរនាងខ្ញុំអូរ៉ាសូមថ្វាយបង្គំព្រះធរានុធរៈគ្រប់ព្រះអង្គហើយក៏សូមជំរាបសួរពុកម៉ែបងប្អូនក្នុងនិងក្រៅប្រទេសផងដែរសម្រាប់ថ្ងៃនេះវេទិកាសេរី សម្រាប់ថ្ងៃអាទិត្យទី27 2022ចាថ្ងៃសម្រាប់សម្រាប់ថ្ងៃនេះផងដែរយើងខ្ញុំវេទិកាសេរីសម្រាប់ថ្ងៃអាទិត្យនេះយើង បានមានប្រធានបទមួយដែលបានលើកមកពិភាក្សាគ្នាតើ នយោបាយប្រជាពិធរបស់លោកហ៊ុនសែនមុនពេលបោះឆ្នោតចាឥឡូវយើងមានវេទគមិនសំខាន់សំខាន់ដែលបានមកចូលរួមក្នុងថ្ងៃនេះផងដែរចាសូមអញ្ជើញពួកគាត់បានមកដល់ក្នុងបន្ទប់ហើយចាសូមអញ្ជើញចាជំរាបសួរលោកពូសាវដាស៊ីបងដាលេ និងបងមីបលចាសូមជំរាបសួរជំរាបសួរបាទជំរាបសួរបាទចា អស់លោកអ្នកស្រីអ្នកនាងទាំងអស់ដែលកំពុងទៅទស្សនាក្នុងកម្មវិធីវេទិកាសេរីដែលបានផ្សាយចេញពីភេកលោកប្រធានស្ដីទីសំនឹងស៊ីជារៀងរាល់សប្តាហ៍សម្រាប់ថ្ងៃអាទិត្យវេលាម៉ោង7នៅប្រទេសកម្ពុជា ចាសម្រាប់ថ្ងៃនេះផងដែរវេទិកាសេរីរបស់យើងបានលើកមក ពិភាក្សានៅប្រធានបទដែល នយោបាយប្រជា ប្រថុតរបស់លោកហ៊ុនសែនមុនពេលបោះឆ្នោតចាក្នុងកម្មវិធីនៃវេទិកាសេរីសម្រាប់ថ្ងៃអាទិត្យនៅពេលនេះយើងទាំងអស់គ្នាក៏សូមអញ្ជើញ ឲ្យលោកពូសៅរេស៊ីបានណែនាំឬក៏ដូចជាសុខសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរចាសូមអញ្ជើញលោកពូអរគុណបងស្រីបូរ៉ាហើយអឺស្វាគមន៍លោកដាឡេហើយនិងបងវិបុលដែលបានចូលរួម ក្នុង កម្មវិធីថ្ងៃនេះហើយជាបឋមខ្ញុំបកណា សូមក្រាបថ្វាយបង្គំព្រះធេរានុត្តរៈគ្រប់ព្រះអង្គជាទីសក្ការៈពីចម្ងាយ និងសូមជម្រាបសួរដល់បងប្អូនជនរួមជាតិដែលតែងតែតាមដានទូរទស្សន៍របស់លោកប្រធាន សំរងស៊ីផងដែរបាទសូមអរគុណចាអរគុណលោកពូសារស៊ីចាសូមអញ្ជើញលោកអឺអឺដាលេចាលោកដាលេអើយចាសូមអញ្ជើញបងប្រុសអាចជួលមកណែនាំខ្លួនក៏ដូចជាថ្វាយបង្គំព្រះធរានុធិរៈគ្រប់ព្រះអង្គផងដែរចា បាទខ្ញុំកណាអ៊ុយដាឡេសូមថ្វាយបង្គំប្រគុណម្ចាស់គ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជុំជនជាតិពីចម្ងាយហើយសូមជម្រាបសួរបងសារ៉ាស៊ីហើយនិងប្អូនម៉ូរីបូរ៉ាហើយនិងប្អូនវិបុលបាទសូមបាទចាបងប្អូនវិបុលសុខទុក្ខយ៉ាងណាដែរចាសូមអាចមានអ្វីដែលជាចំណាប់អារម្មណ៍ដំបូងណែនាំខ្លួនបន្តិចទៅដល់ទស្សនិកជនគិតថាពួកគាត់បានស្គាល់បងប្អូនហើយក៏ប៉ុន្តែសូមអញ្ជើញចាដើម្បីចាប់ផ្ដើមកម្មវិធីចា៎ បាទសូមអរគុណបាទបាទអញ្ចឹងជាបឋមខ្ញុំប្រកាសណាចម្បាតសូមប្រតិបង្គំព្រះចរណធិរៈគ្រប់ព្រះអង្គក៏ដូចជាសូមគ្រប់ជំរាបសួរទៅដល់លោកគ្រូសារ៉ាស៊ីពីខាង New Zealand បងដាលេពី USA បងបូរ៉ាបាទពីខាងជប៉ុន បាទថ្ងៃនេះគឺ4ប្រទេសតែម្ដងចូលរួមហើយក៏មិនភ្លេចដែរជំរាបសួរទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោកដែលតែតែតែងតែតាមដានកម្មវិធីផ្សាយវេទិកាសេរីក៏ដូចជាតាម page របស់គណៈបកសង្គ្រោះជាតិក៏ដូចជា page លោកប្រធានសេរីសំរងស៊ីបាទអញ្ចឹងសុខទុក្ខរបស់ខ្ញុំគឺខ្ញុំតែងតែនិយាយប្រាប់បងប្អូនជារឿយៗគឺសុខតាមបែបធម្មជាតិបាទហ្នឹងហើយសុខបាទសូមអរគុណ ចាអរគុណដល់បងអូនវិបុលលោកពូសារ៉ាស៊ីបងដាលីអុយដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមពិភាក្សានៅលើប្រធានបទនយោបាយប្រជាពិធរបស់លោកហ៊ុនសែនមុនពេលបោះឆ្នោតចាបងប្អូនទេសនិកជនដូចធ្លាប់បានដឹងស្រាប់ហើយថានៅក្នុងប្រទេសកម្ពុជាមុនពេលបោះឆ្នោតតែឃើញសកម្មភាពបែបណាវាជារឿងដដែលដដែលដែលយើងបានឃើញហើយក៏ជាប្រវត្តិសាស្ត្រដែលយើងគួរតែមានចង់ឲ្យមានការផ្លាស់ប្ដូរដែរចាក្នុងក្នុងវេទិកាសេរីសម្រាប់ថ្ងៃនេះនៅលើប្រធានបទយើង នាងខ្ញុំក៏សូមចូលរួមដាក់ជាសំណួរក៏ដូចជាឲ្យលោកពូសារ៉ាស៊ីយល់ឃើញនៅប្រជាពិធក្នុងការដឹកនាំរបស់លោកហ៊ុនសែនមុនពេលបោះឆ្នោតនឹងតើលោកពូមាន ចំណាប់អារម្មណ៍និងយល់ឃើញថាបែបណាដែរបើហេតុអ្វីបានអញ្ចឹងខ្ញុំសូមដាក់ជាសំណួរទៅចោះលោកពូថាតើហេតុអ្វីបានជាលោកហ៊ុនសែនចូលចិត្តប្រើនយោបាយប្រជាពិធមុនពេលបោះឆ្នោតចាលោកពូចាសូមអញ្ជើញសូមអរគុណនៅសំណួរនេះបងស្រី តាមការពិតយើងដឹងទាំងអស់គ្នាហើយថា លោកហ៊ុនសែនឲ្យតែពេលរដូវបោះឆ្នោតហ្នឹងបើនៅស្រុកខ្មែរគេហៅថារដូវឆ្កែលូមានន័យថាពេលយប់ឡើងហ្នឹងគឺគាត់ដើរហើយគាត់លួចដើរហុចសរងទៅគាត់ហុចប៊ីជេងទៅ ដែលគាត់ខ្លាចអឺសង្គមស៊ីវិលខ្លាចគណៈបកផ្សេងផ្សេងហ្នឹងគេដឹងថាពុតត្បុតរបស់គាត់គាត់ធ្វើតែអញ្ចឹងអញ្ចឹងគឺរដូវឆ្កែលូ ហើយអារដូវឆ្កែលូនេះគឺថ្នាក់ដឹកនាំកម្ពុជាដោយលោកហ៊ុនសែននេះគឺគាត់ចេញមកហើយសាររបស់គាត់នឹងគឺត្រូវប្រក្រាបព្រៃឈើទៅត្រូវពង្រីកទឹកដីយើងនឹងបាត់បង់យ៉ាងម៉េចអីហ្នឹងគឺគាត់គាត់គាត់តែងតែធ្វើនយោបាយបែបហ្នឹងក៏ប៉ុន្តែអាសារនយោបាយរបស់គាត់វាកន្លងទៅនឹងវា3 4 5ជំនន់ទៅហើយវា4 5ណែ ពេលបោះឆ្នោត វា4 5លើកទៅហើយ ដល់ឥឡូវលើកលើកនេះ គឺគាត់វាអស់សារទៅហើយប្រជាជនគាត់ដឹងរឿងគាត់ឃើញអាភាពដដែលដដែលនឹងវាច្រើន ពេកទៅហើយមិនដឹងគាត់រកសារអីកលកលតិសៈនេះគឺមានតែយកសារតាក់តងរឿងបាត់បង់ត្រីដែលនៅទលេសាបហើយយើងដឹងហើយថ្មីថ្មីនេះគឺដោយសារលោកហ៊ុនសែននឹងឯងដែលបានកាត់ដី 40ហិកតាទៅឲ្យយួនដែលរស់នៅលើទឹក ហើយឲ្យដេញឲ្យគាត់ឡើងគោកកាត់ដី40ហិកតាប្រគល់ទៅឲ្យយួនប្រជាជនខ្មែរអត់បាយអត់ទឹកដេញគាត់ចេញពីផ្ទះលំនៅឋានធ្វើបាបប្រជាជនខ្មែរវេទនាគ្រប់ទិសទីលោកហ៊ុនសែនអត់យកចិត្តទុកដាក់តែបន្តិចតែដល់យួនកាត់ដីឲ្យយួន40ហិកតា ហើយដេញយួនឡើងពីទឹក មកលើគោកមានន័យថាពីប្លង់រាវឲ្យមកប្លង់រឹងឥឡូវនេះដេញយួន បានប្រមាណគ្រួសារហើយ ដែលលោកហ៊ុនសែនប្រកាសរួចហើយនោះប្រជាជនយួនដែលនៅក្នុងទឹកយកមកចែកដី ហើយពេលដែលចែកដីហ្នឹងបើខ្ញុំដឹងច្បាស់គឺនៅខេត្តកំពង់ឆ្នាំងគឺយួនចែកដីឲ្យដូចនៅស្រុកបរិបូរខេត្តកំពង់ឆ្នាំងដីរាប់ម៉ឺនហិកតា ដែលអស់លោកខុបខិតឈូសខ្ទេចខ្ទី ព្រៃរនាមគឺអស់រលីងតែម្ដងហើយពេលដែលឈូសទៀតសួរតែលោកហ៊ុនសែនអត់ដឹងហ៎ពោះឈូសនេះវាមិនមែនជារឿងមួយអឺលួចកាប់ព្រៃ2 3ហិកតាមិនមែនណា រាប់ម៉ឺនហិកតាគ្រាន់តែនៅខេត្តកំពង់ឆ្នាំងសួរគាត់អត់ដឹងហ៎គាត់ធ្វើអត់ដឹងតែនៅពេលដែលឈូសហើយចប់សពគ្រប់ហើយចែកគ្នាមន្ត្រីខេត្តមន្ត្រីស្រុកជាពិសេសឃុំស្នុកទ្រូយកដីយកទៅលក់ឲ្យប្រជាជន មានឡានឡង់គ្រីសឺមានលិចស៊ីជីរៀងខ្លួនហើយ បានលោកហ៊ុនសែនចាប់ផ្ដើមធ្វើនយោបាយមួយសើរើពីរឿងដីនេះដើម្បីយកដកដីនេះយកមកឲ្យរដ្ឋទៅវិញតែសួរអស់លោក ដែលជាមន្ត្រីធំធំនឹងគាត់បាត់បង់ឯងគាត់លក់យកលុយរួចបាត់ទៅហើយហ្នឹងហើយឋានៈចវាយខេតចវាយស្រុកមេគុំជាអាណាព្យាបាលជាអឺមន្ត្រី ដែលយកទៅលក់ឲ្យគាត់ រឿងអីដែលគាត់មិនជឿបើគាត់ជាចវាយស្រុកចវាយខេតចវាយអាមីឃុំទៅហើយរឿងអីគាត់មិនទិញពេលដែលគាត់ទិញហើយទីបំផុតមកចោទថាដីនឹងគឺជាដីរបស់រដ្ឋពួកគាត់ធ្វើខុសច្បាប់ ហើយបើធ្វើខុសច្បាប់លោកហ៊ុនសែនត្រូវមានវិធានការទី1គឺដកដីនឹងត្រឡប់មកវិញត្រឹមត្រូវក៏ប៉ុន្តែថវិកាដែលអ្នកលក់ដីនឹងត្រូវយកពីគាត់មកវិញយកមកឲ្យប្រជាជនពួកប្រជាជនគាត់ដឹងអីគាត់គេលក់ហើយថ្នាក់ដឹកនាំលក់ហើយរឿងអីគាត់មិនដឹងថាស្របច្បាប់ ព្រោះដីដីសញ្ញេដែលស្របច្បាប់គឺវាតកតងជាមួយច ਵਾਈ ខេតច ਵਾਈ ស្រុកជាមួយមេឃុំនឹងហើយហើយបើច ਵਾਈ ខេតច ਵਾਈ ស្រុកមេឃុំជាអ្នកលក់ឲ្យរឿងអីគាត់មិនព្រមទទួលថាដីនឹងស្របច្បាប់គាត់ត្រូវតែទិញហើយពេលដែលទិញហើយលោកហ៊ុនសែនមកដកគាត់មិនដកអាដីទឹកទិញនឹងទៀតអាដីពី79ដែល ពេលដែលគាត់ចេញពី79មកគឺព្រៃអស្រែដែលពលពត បានធ្វើនឹង គឺគាត់មកធ្វើបន្តរហូតមកដល់រាល់ថ្ងៃហ្នឹងគឺដកដីនឹងរបស់គាត់ថែមទៀតសួរថាតើលោកហ៊ុនសែនមានគោលបំណងអីឥឡូវងាកត្រឡប់មកពីរឿងត្រី នេះវិញកាប់ព្រៃលិចទឹកអស់រលីងត្រីបងប្អូនដឹងហើយ អ្នកណាជាអ្នកបំផ្លាញត្រីរាល់ថ្ងៃគឺជលផលបរិស្ថាន PM នគរបាលដែលពាក់ព័ន្ធសិតតែក្រសួងនិងជួររដ្ឋាភិបាលដែលពាក់ព័ន្ធ រឿងត្រីនេះគឺ ដូចខ្ញុំបានលើកអញ្ចឹងតកតងនឹងជលផលតកតងនឹងបរិស្ថាន ពួកគាត់បំផ្លាញនឹងឯងពួកអស់នឹងជាអ្នកបំផ្លាញមិនមែនអ្នកណាទេ គឺអស់លោក ដែលជាបរិស្ថានអស់លោកដែលជាជលផលនឹងឯងជាអ្នកបំផ្លាញជាក់ស្ដែងខ្ញុំលើកឧទាហរណ៍ឲ្យឃុំស្នុកទ្រូស្រុកបរិបូរខេត្តកំពង់ឆ្នាំងណា យួនដែល នៅលើទឹកដី នៅលើស្នុកទ្រូនៅផាក់សដាយនៅអឺសេះស្លាប់ខ្ញុំលើកឲ្យចំយប់ឡើងគាត់បើកកណូតគាត់ទៅអូសត្រី អូសត្រីមានអួនកលាញឹកកលា តមហ៊ុនដែរបងប្អូនកលាមហ៊ុន មានអីទៀតតាត្រី ចង្វាក៏អត់នៅដែរប្រមូលទាំងអស់ផុតពីអាអាអួនកលាមហ៊ុននឹងហើយគេហៅឆក់តិច គឺអូសទៅប្រមូលត្រីទៅទៅចូលក្នុងអួនគាត់ចុងក្រោយប្រមូលមួយយប់នឹងឧទាហរណ៍មួយយប់នឹងទូកមួយ2លានលុយខ្មែរអញ្ចឹងបើគាត់ចេញទូក4 8លានលុយខ្មែរសួរថាគាត់យកលុយទៅឲ្យអ្នកណា លោកហ៊ុនសែនបើចង់ចាប់អស់លោកហ្នឹងណាទៅមើលនៅហាងកាទៀវស្រុកបរិបូរខេត្តកំពង់ឆ្នាំងឃុំពន្លៃ យួនយកលុយយកទៅផ្ញើនៅហាងកាទៀវមួយបាច់នេះសម្រាប់ជលផលមួយបាច់នេះសម្រាប់អឺប៉ូលីសមួយបាច់នេះសម្រាប់អឺ PM មួយបាច់នេះសម្រាប់បរិស្ថានហើយល្ងាចម៉ោង2ម៉ោង1ឡើងគេទៅផឹកកាហ្វេហ្នឹងគេរាប់លុយយកពីហាងកាទៀវហើយក្នុងមួយលានគេឲ្យហាងកាទៀវ10000តើមើលហ៎ឃុំបល័យជាក់ស្ដែង គឺខ្ញុំបានតាមដាន2017ពេលខ្ញុំទៅខ្ញុំឃើញច្បាស់មានគេប្រាប់ខ្ញុំហើយខ្ញុំឃើញតែពេលនេះខ្ញុំអត់បានថតហើយខ្ញុំដឹងមុខអ្នកណាអ្នកទៅទទួលលួយនឹងទៀតអញ្ចឹងប្រព័ន្ធលោកហ៊ុនសែនគឺគេលួចបែបហ្នឹងគេពុករលួយបែបហ្នឹងហើយសួរថាមន្ត្រីអស់ហ្នឹងសួរថាមេមេគាត់ដឹងអីគាត់ដឹងព្រោះមេបានទទួលលុយពីនឹងដែរក៏ប៉ុន្តែ អ្វីដែលគេបដ ாய் ឲ្យធ្វើគេធ្វើតាមចិត្តបំផ្លាញខ្ទេចគ្មានសល់ បំផ្លាញគ្មានសល់អញ្ចឹងលោកហ៊ុនសែនក៏អត់មានស្រែកផងនោះតែ អ្វីដែលគេបដោយឲ្យធ្វើគេធ្វើតាមចិត្តបំផ្លាញតិចគ្មានដូចឆ្លងបាទអញ្ចឹងលោកហ៊ុនសែនគាត់អត់មានខ្វល់ផងនោះក៏ប៉ុន្តែមកដល់រដូវឆ្កែលូនេះគាត់បែរទៅជា ធ្វើនយោបាយប្រជាពិធមានន័យថាបើពាក្យខ្មែរគាត់ថាពាក្យខ្មែរគាត់និយាយថាអឺចិត្តជាទេវទត្តមាត់ជាទេវតា អញ្ចឹងពេលនេះគឺគាត់ត្រូវធ្វើ ដើម្បីឲ្យប្រជាជនចាប់អារម្មណ៍ថាអូលោកហ៊ុនសែននឹងគឺគាត់ជានាយករដ្ឋមន្ត្រីមួយ ដែលដឹកនាំប្រទេសខ្លាំងក្លាណាស់ណាស្រែកសម្លុតកូនចៅគាត់ដែរតែកូនចៅនឹងវាមិនធ្វើតាមគាត់ជានាយករដ្ឋមន្ត្រីគាត់គោរពតែច្បាប់ទៅ ធ្វើតាមប្រព័ន្ធទៅ គឺគេធ្វើតាមហើយគេគោរពហើយមានច្បាប់ត្រឹមត្រូវទៅ គឺគេគោរពហើយតែអត់គាត់ធ្វើតែអញ្ចឹង អញ្ចឹងសូមឲ្យបងប្អូនកុំភ្ញាក់ផ្អើលអ្វីដែលលោកហ៊ុនសែនធ្វើកន្លងទៅនេះគ្រាន់តែ ជានយោបាយប្រជាវិធដ្ឋមុនពេលបោះឆ្នោតដើម្បីបង្ហាញឲ្យបងប្អូនថារដ្ឋាភិបាលគេបានធ្វើដែរក៏ប៉ុន្តែអស់លោកនៅខាងក្រោមគាត់អត់ព្រមស្ដាប់លោកហ៊ុនសែនបើសិនជាអស់លោកមិនព្រមស្ដាប់គឺគាត់ធ្វើតែបន្តិចគឺត្រង់កតុយក៏ប៉ុន្តែអ្វីដែលគាត់ធ្វើ ដូចខ្ញុំតែងតែបាននិយាយអញ្ចឹងគាត់បោះផ្ទះគាត់បោះពីក្រោមឡើងទៅលើអញ្ចឹងអាកម្មក្រោមនឹងឡើងទៅលើវានៅតែកលីដី ធ្លាក់មកក្រោមដដែលបើសិនជាគាត់ចង់ធ្វើគាត់បោះពីលើឲ្យស្អាតមកទម្លាក់មកក្រោមប្រមូលយកមកគឺអស់ហើយសម្រាមនឹងអត់មានសល់ទេក៏ប៉ុន្តែនេះជានយោបាយប្រជាពិធដ្ឋរបស់លោកហ៊ុនសែនដែលគាត់ធ្វើខ្ញុំលើកឲ្យវែងបន្តិចកន្លងទៅ នៅលោនេសាទនៅស្រុកបរិបូរខេត្តកំពង់ឆ្នាំងពីដើមមានលោនេសាទ ដែលអស់លោកធំធំដូចជាហេងសំរិនជាស៊ីមស្អីស្អីដែលគាត់នៅរស់ហ្នឹងគឺមានឡូលេខ1លេខ2លេខ3ក្នុងមួយឆ្នាំមួយឆ្នាំហ្នឹងតាតាអស់ហ្នឹងគាត់ទទួលបានថ្លៃឡូហ្នឹង30,000ដុល្លារមានឡូលេខ1រហូតដល់50,000ដុល្លារហើយគាត់យកមកដេញថ្លៃទៅឈ្មួញដែលគាត់ជួញឡូហ្នឹង គឺគាត់កាត់ឡូនឹងយក ដោយតម្លៃ40,000 50,000តាមការដែលគាត់ដេញថ្លៃបានអញ្ចឹងគាត់រាំងឡូហ្នឹងគឺគាត់ប្រមូលត្រីទៅ ក៏ប៉ុន្តែពេលដែលគាត់ប្រមូលនឹងប្រជាជនជាពិសេសប្រជាជនដែលនៅលើទឹក គឺ90%គឺប្រជាជនយួនដែលនៅលើទឹកគាត់មិនអាចទៅនេសាទនៅលើលោគេបានទេអញ្ចឹងក្រោយពីគាត់នេសាទអត់បានគាត់ត្រូវរាយការណ៍ទៅឲ្យ សមាគមគាត់ដែលជាយួនហ្នឹងថាគាត់ទៅទៅរនៅលោនេសាទគេអត់បានទេព្រោះលោនេសាទហ្នឹងគេការពារអញ្ចឹងយួនជំនាញសមាគមយួនគេរាយការណ៍ទៅឲ្យរដ្ឋាភិបាលគេ រដ្ឋាភិបាលគេចរចាជាមួយលោកហ៊ុនសែនលោកហ៊ុនសែនបិទលោនេសាទនឹងទៅអត់ឲ្យមានលោតទៅទៀតបើកឲ្យប្រជាជន រតាមចិត្តសួរប្រជាជននឹងខ្មែរអត់ទេយួនអញ្ចឹងហើយបានកើតជា មានអំពើពុករលួយយប់ឡើងអ្នកឯងចូលទៅរលោនឹង រប្រមាណរទៅដឹងតែមួយយប់ទូកមួយ2លានអញ្ចឹងពួកគាត់ធ្វើតាមចិត្តអានឹងហើយដែលខ្មែរយើងរលាយខ្ទេចខ្ទី ធម្មជាតិលោឆក់នេសាទឆក់អីសពបែបសម្យ៉ាងគឺតាក់ទងជាមួយនឹងពួកយួននឹងឯងដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសនៅក្នុងឃុំស្នុកទ្រូឃុំផាត់សណ្ដាយណាឃុំសេះស្លាប់គឺពួកគាត់នឹងឯងជាអ្នកដែលបំផ្លាញតាមរយៈអឺពួកជាពិសេសគឺខាងជលផល ហើយជាមួយនឹងខាងបរិស្ថានជាមួយបូកនឹង PM ហើយនឹងគេហៅថាប៉ូលីស សេដ្ឋកិច្ចនោះក៏គេចូលរួមនៅក្នុងនឹងដែរបាទខ្ញុំសង្ខេបប៉ុណ្្នឹងបាទសូមអរគុណចាអរគុណលោកពូសារស៊ីដែលបានបកស្រាយចំពោះការគ្រប់គ្រងដែលដឹកនាំដោយលោកហ៊ុនសែនដែលគាត់តែងតែមានសកម្មភាព បោកចាគឺដូចថាយើងនិយាយឲ្យងាយស្រាប់គឺបោកប្រាស់ប្រជាពលរដ្ឋគឺប្រជាពលរដ្ឋហ្នឹងបើនិយាយងាយទៅគឺគាត់តែងតែបោកហើយគាត់តែងតែបន្លំភ្នែកគាត់តែងតែសន្យាខ្ចលគាត់តែងតែងតែនៅពេលបោះឆ្នោតគាត់ធ្វើរឿងល្អល្អនិយាយថាគាត់ល្អប៉ុន្តែនៅពេលដែលក្រោយបោះឆ្នោតហើយរឿងនឹងមិនល្អនឹងកើតមានជាដដែលដដែលសម្រាប់កម្ពុជាយើងជាពិសេសនៅក្នុងប្រទេសយើងយើងឃើញស្រាប់ហើយថាធនធានធម្មជាតិដែលមានអឺ បញ្ហានៅនៅមកដល់បច្ចុប្បន្នហ្នឹងគឺកាន់តែខ្លាំងទៅខ្លាំងទៅដូចជាព្រៃឈើដូចជាខ្យល់ដូចជារ៉ែដូចជាខ្សាច់ដូចជាទឹកអីវាជាសម្បត្តិធម្មជាតិរបស់យើងក៏បានកំពុងតែបាត់បង់ខ្លាំងទៅខ្លាំងទៅដោយតែការអភិវឌ្ឍដែលលើកយកឈ្មោះថាអភិវឌ្ឍចាក្នុងចំណុចហ្នឹងផងដែរខ្ញុំក៏សូមបង្ហាញសម្រាប់អារម្មណ៍ទៅបងដាលេអើយចាបងអាចមានអ្វីបន្ថែមចំពោះប្រធានបទក៏ដូចជាការដឹកនាំប្រជាពលរដ្ឋរបស់លោកហ៊ុនសែនមុនពេលបោះឆ្នោតនឹង ផងដែរចាអត់លឺបងបាទសូមជម្រាបសួរម្ដងទៀតអឺមលបែងប្រជាពិធដ្ឋរបស់លោកហ៊ុនសែនគាត់តែងតែធ្វើជារៀងរាល់រដូវកាលបោះឆ្នោតនេះវា មិនមែនជារឿងប្លែកគឺជារឿងដែលគាត់ធ្វើអឺរហូតទៅដល់ពាក្យគេថាមុនបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពង យើងខ្លាយទៅជាប្របីនៃវប្បធម៌ហ្នឹងហើយសម្រាប់ការគ្រប់គ្រងដោយលោកហ៊ុនសែនហើយយើងឃើញគាត់ថ្មីថ្មីហ្នឹងគាត់ធ្វើជាចាប់អារម្មណ៍ទៅនឹងរឿងបឹងទលេសាបរោគបន្ទុះអ្នកមូលដ្ឋានផ្សេងផ្សេងហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងមើលឃើញថាគាត់ហ្នឹងមានការខ្វល់ខ្វាយមាន ការយកចិត្តទុកដាក់ទៅនឹងបញ្ហា ផ្សេងផ្សេងរួមដូចជាមានរឿងបឹងទន្លេសាបអីជាដើមប៉ុន្តែវាជាការបោកប្រាស់ទាំងអស់ពីព្រោះថាបឹងទន្លេសាបនេះ មិនមែនគាត់ត្រឹមគួរតែមកស្រែកមកឈឺឆ្អាលទៅពេលហ្នឹងទេគាត់គួរតែយកចិត្តទុកដាក់ឲ្យបានច្រើនបំផុតពីព្រោះទន្លេសាបបឹងទន្លេសាបនេះគឺជា ធនធានធម្មជាតិតែមួយគត់គឺជាគេមរតកដ៏មហាសាលរបស់ប្រជាពលរដ្ឋខ្មែរបាទ គឺជាអំណោយផលធម្មជាតិនៅលើពិភពលោកដ៏កម្រណាពីព្រោះចរន្តនៃបឹងទន្លេសាបនោះគឺទឹកហូរចុះហូរឡើងបាទពេលខែទឹកឡើងពេលខែវស្សាហ្នឹងគឺផ្ទៃបឹងហ្នឹងគឺរីកក្របដណ្ដប់ទៅដោយព្រៃលិចទឹកដែលនៅជុំវិញហ្នឹងដែលធ្វើឲ្យត្រីហ្នឹងអាចចូលទៅពងទៅកទៅទៅពងនៅក្នុង តំបន់ព្រៃលិចទឹកហ្នឹងហើយដល់ទៅពេល ខែប្រាំងខែវស្សាទឹកក៏ចាប់ដើមហូរត្រឡប់ចុះទៅក្រោមវិញបាទដូច្នេះត្រីទាំងអស់ដែលដែលដែលពងនៅក្នុងគៀនតំបន់ព្រៃលិចទឹកហ្នឹងគឺប្រមូលផ្ដុំចុះមកនៅក្នុងកដាលបឹងវិញដែលមានទឹកជ្រៅបាទអាត្រង់ហ្នឹងហើយដែលធ្វើឲ្យបឹងយើងនេះវាមានផលត្រីទឹកសាបហ្នឹងច្រើនមែនតើ មុនពេលដែលរបបហ៊ុនសែននឹងដឹកនាំប្រទេសកាត់បំផ្លាញព្រៃឈើកាត់មិនបំផ្លាញមិនសល់ព្រៃលិចទឹកព្រៃអីបណ្ដោយឲ្យជនជាតិវៀតណាមហូរចូលមករស់នៅលើបឹងទន្លេសាបបាទច្រើនអត់កណនីមិនត្រឹមតែប៉ុណ្ណោះគេនេសាទនឹងគេល្មើសទៅនឹងច្បាប់នេសាទខ្មែរគឺគេប្រើមងកាឡាល្អិតចាប់តាំងពីកូនត្រីពូជកូនត្រី ខ្មែរគ្មានសល់បាទ រហូតមកដល់បច្ចុប្បន្នហ្នឹងយើងឃើញត្រីមួយចំនួនគឺយើងលែងមាននៅក្នុងទីផ្សារយើងលែងឃើញនៅក្នុងបឹងទន្លេសាបហើយបាទគឺមានតែឈ្មោះបាទសូម្បីតែត្រីគល់រាំងដែលខ្ញុំនៅចាំកាត់ខ្ញុំនៅក្មេងៗអាយុប្រហែលជា7 8ឆ្នាំខ្ញុំដើរចូលផ្សារជាមួយនឹងឪពុកម្ដាយខ្ញុំខ្ញុំឃើញត្រីគេដាក់ព្យួរហ្នឹងត្រីធំធំមែនតែនបាទត្រីគល់រាំងហើយកាលហ្នឹងខ្ញុំមិនស្គាល់ទេខ្ញុំនៅក្មេងខ្ញុំមិនស្គាល់ថាត្រីទេប៉ុន្តែគ្រាន់តែឃើញត្រីដែលគេកាប់អឺលក់នៅផ្សារធំធំនោះខ្ញុំដើរខ្ញុំមានអារម្មណ៍ថា ភ័យខ្លាចដោយសារតែយើងនៅតូចឃើញត្រីនោះវាធំធំជាងមនុស្សទៅទៀតបច្ចុប្បន្ននេះអត់មានទេបាទអត់ទេយើងគ្រាន់តែលើឈ្មោះគ្រាន់តែនេះប៉ុន្តែមូលហេតុអីមក ពីការដឹកនាំរបស់លោកហ៊ុនសែននឹងឯងបាទគាត់ដឹកនាំបំអនុញ្ញាតឲ្យជនជាតិវៀតណាមរកស៊ីនេសាទធ្វើអ្វីតាមអំពើចិត្តគេបំផ្លិចបំផ្លាញគេបង្កធ្វើឲ្យបឹងទលេសាបនោះវាคล้ายលែងคล้ายទៅជាទីជំរុក របស់ត្រីធ្វើឲ្យត្រីនឹងលែងមានសមត្ថភាពត្រីនឹងគឺវាផ្លាស់ប្ដូរទីលំនៅចុះទៅនៅទៅនៅតាមដងទន្លេប្រទេសប្រទេសវៀតណាមទៅវិញឃើញទេបាទគេដល់ពេលអញ្ចឹងណាខាងយួននឹងគេថែមទាំងមានអាជីវកម្មគេបើកត្រាស់ចិញ្ចឹមត្រីត្រីចិញ្ចឹមត្រីអីរហូតដល់យើងបច្ចុប្បន្នខ្មែរយើងហូបត្រីចិញ្ចឹមហ្នឹងមិនមែនត្រីចិញ្ចឹមនៅស្រុកខ្មែរទេត្រីចិញ្ចឹមមកពីយួនទៅទៀតបាទនេះហើយជានយោបាយយើងដែលមានត្រីច្រើនបំផុត បាទត្រីទឹកសាបច្រើនបំផុតនៅអាស៊ីអាគ្នេយ៍បែរជាទិញត្រីចិញ្ចឹមហូបពីប្រទេសវៀតណាមយើងខ្មាស់គេទេបាទខ្មាស់គេទេសួរតែហ៊ុនសែនហ៊ុនសែនក៏មិនចេះខ្មាស់គេទេបាទហើយអឺអាប្រជាពិធនេះហ៊ុនសែនគាត់ដឹងថាគ្មាន ប្រជាពលរដ្ឋមិនចាប់អារម្មណ៍បោះឆ្នោតឲ្យគណៈបកប្រជាជននេះបានជាគាត់ខំប្រឹងតែរៀបចំធ្វើអានៅ ពេលជិតបោះឆ្នោតហ្នឹងបាទគាត់ខំជាស្រែកជីកប៉ាល់ហោះបាញ់កទុំរួយបាញ់អ្នកណា កັບបំផ្លាញព្រៃឈើអ្នកណាបាត់ល្មើសនេសាទអីនិយាយចេញមកឲ្យតែព្រោះស្ដាប់ប៉ុន្តែទីបំផុត មានបឹងមានទឹកអស់ត្រី មានព្រៃអស់ឈើបាទបាទហើយមានដីអស់រ៉ែបាទអាហ្នឹងគឺអ្វីដែលហ៊ុនសែនគាត់ដឹកនាំកន្លងមកគាត់ដឹងអត់មាន អ្នកប្រជាប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ខ ក៏រៀបចំអាធ្វើអាសំដែងអស់ហ្នឹងដូច្នេះខ្ញុំចង់ប្រាប់ទៅវិជាប្រដាកុំចាញ់បោកបាទកុំចាញ់បោកអ្នកណា ដែលទទួលខុសត្រូវទៅនឹងផលវិនិស្សកម្មទាំងអស់ហ្នឹងគឺគ្មាននរណាក្រៅពីហ៊ុនសែននេះគាត់មានអំណាចខ្លាំងជាងស្ដេចផែនដីទៅទៀតនៅក្នុងបច្ចុប្បន្នហ្នឹងបាទមិនមែនទៅបន្ទោសមន្ត្រីមូលដ្ឋានទេបាទគឺបន្ទោសតែហ៊ុនសែនទៅបានហើយបងប្អូនបាទហ្នឹងមន្ត្រីមូលដ្ឋានបើសិនជាហ៊ុនសែនគាត់មាន ឥទ្ធិពលគាត់មានឆន្ទៈមានគោបំណងនៅក្នុងការទប់កាត់នៅក្នុងការថែរក្សាតំបន់ព្រៃជុំវិញបឹងទលេសាបពិតប្រាកដណាបាទគឺមន្ត្រីដែលដែលធ្វើទៅតាមមូលដ្ឋានទាំងអស់ហ្នឹងมันអាចឈរជើងបានយូរទេมันអាចទៅដល់ហ៊ានទៅដល់ប៉ុណ្ណឹងបានគាត់ស្រែកទេបាទបាទអំណាចនៅលើហ៊ុនសែនទាំងអស់ដូច្នេះអ្វីក៏ដោយហ៊ុនសែនស្រែកហ៊ុនសែនសម្ដែងហ្នឹងគឺសិតតែជាការពូកកុហកបោកប្រាស់គឺជាប្រជាពិធមុនការបោះឆ្នោតទេបាទអរគុណបាទ ចាអរគុណបងប្រុសដាលេដែលបានបកស្រាយចំពោះការដឹកនាំប្រជាពលរដ្ឋរបស់លោកហ៊ុនសែនបងប្អូនទស្សនិកជនដូចបានដឹងស្រាប់ចឹងហើយថាកម្ពុជាយើង មានអ្នកដឹកនាំតែម្នាក់ដែលមិនដែលបដូរអញ្ចឹងហើយអ្វីដែលហិនហោចការដឹកនាំនៅតែដដែលដដែលធ្វើឲ្យយើងបានបាត់បង់នៅធនធានដែលជាសម្បត្តិជាតិគឺច្រើនខ្លាំងមែនទែនការពីនាងខ្ញុំនៅស្រុកខ្មែរ20ឆ្នាំមុនឲ្យតែភ្លៀងខែភាសាឡើងគឺ មានត្រីឡើងមកដល់ចដៅផ្ទះមានកូនត្រី គឺយើង មានសម្បត្តិធម្មជាតិយើងអត់ខ្វះខាតចំពោះត្រីហូបទេ គឺជាត្រីធម្មជាតិប៉ុន្តែឥឡូវយើងមើលទៅថាមាន ភ្លៀងអឺលិច ប៉ុន្តែគ្មានត្រីហែលចូលមកដល់កម្ពុជាដែរយើងទេចាគឺបាត់បង់ព្រោះអីមានសកម្មភាពប្រើដោយឧបករណ៍ឆក់ហើយនៅពេលដែលទឹកឡើងគឺប្រើដោយឧបករណ៍ឆក់ហើយវាអាចហិនហោចទៅដល់ពូជត្រីកូនត្រីដែលកំពុងតែត្រូវបង្កកើតកូនចានៅពេលរដូវដែលហាមប្រាមមិនឲ្យនេសាទគឺអ្នកដែលមានអំណាចគឺបើកដៃឲ្យអ្នកដែលមានអង្គើពុករលួយគេទៅនេសាទខុសច្បាប់ចាហើយបើចាប់បានគេចាប់បានតែប្រជាពលរដ្ឋទន់ខ្សោយអ្នកតូចតាចទៅ chuột từ ờ, អឺបងសំណាញ់ហូបមកពេលមកពេលទៅចាប់បានអ្នកអញ្ចឹងទៅវិញអានឹងហើយដែលជាការដឹកនាំដោយបងប្អូនបានឃើញស្រាប់ហើយថាប្រទេសជាតិយើងកំពុងតែមានការហិលហោតហិនហោចដល់ដំណាក់កាលណាបើសិនជាដល់ដំណាក់កាលនឹងហើយហេតុអីក៏មានការមិនដែលមានចំណាត់ការឬក៏ពីសមត្ថកិច្ចដែលធ្វើការគ្មានប្រសិទ្ធភាពអញ្ចឹងខ្ញុំក៏សូមលើកសំណួរទៅបងប្អូនវិបងម្ដងដែលកំពុងតែអង្គុយរងចាំដល់យូរចំពោះការដឹកនាំប្រជាពលរដ្ឋរបស់លោកហ៊ុនសែននេះថាហេតុអ្វីបានជាមន្ត្រី ដែលមានទូនីតិមុខតំណែងតែងតែ ធ្វើការគ្មានប្រសិទ្ធភាព ចំពោះបញ្ហាដែលកើតឡើងក្នុង ដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងចាហេតុអីក៏មិនដែលឃើញធ្វើអីឲ្យ មានតម្លាភាព ចំពោះសម្បត្តិជាតិរបស់ខ្លួនចាបាទសូមអរគុណនៅ សំណួរដ៏ល្អនេះបងបាទហ្នឹងហើយហើយខ្ញុំបាទស្ដាប់ជក់ចិត្តពីទាំងលោកពូសារ៉ាស៊ីក៏ដូចជាបងដលេបាទគឺ ច្បាស់តែម្ដងហើយខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងតាមអានទស្សនាបាទនឹងយល់ច្បាស់ហើយអានេះជាអ្វីគេហៅថាជាការពិតព្រោះការលើកឡើងដូចជាប្រសាសន៍របស់លោកពូសារស៊ីចឹងគាត់លើកឡើងគាត់មានតក្កល័យកគាត់បានចុះទៅខ្មែរហើយគាត់បានឃើញទាំងមន្ត្រីដែលទៅក្នុងហាងវៀតណាមទៅហូបកាហ្វេហ្នឹងបានយកលុយអីទៀតអញ្ចឹងអានេះជាការបង្ហាញមួយ ថាអ្វីដែលយើងលើកឡើងនេះមិនបានបោកប្រាស់ប្រជាពលរដ្ឋទេគឺវាជាការពិត យើងមានតេឡេកយើងមានតកតាបង្ហាញអញ្ចឹង100%បងប្អូនគឺប្រកាសជាជាដឹងតែម្ដងហើយដឹងយ៉ាងម៉េចបាទយើងដឹងហើយប្រជាពិធនយោបាយមុនពេលបោះឆ្នោតគឺគាត់ធ្វើឡើងដើម្បីតែចង់ចង់ឲ្យប្រជាពលរដ្ឋជឿជាក់លើគាត់ប៉ុន្តែធៀបពិតគឺដោយលោកពូគាត់មានបាត់ប្រសាសន៍ខាងដើមបងដាលេអញ្ចឹងមានប្រសាសន៍ខាងអឺទាំងពីរអ្នកអញ្ចឹងគឺប្រជាពលរដ្ឋនៅពេលនេះគឺគេអស់ជំនឿហើយទៅលើគណៈបកប្រជាជនជាពិសេសគឺទៅលើលោក នាយករដ្ឋមន្ត្រីហ៊ុនសែននឹងតែម្ដងឥឡូវត្រឡប់មកកាន់សំណួរយើងតើហេតុអ្វីបានជាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដែលមានទួនាទីមុខតំណែងនេះតែងតែធ្វើការមិនមានប្រសិទ្ធភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាការពិតបាទយើងមើលទៅលើយើងនិយាយអំពីតាក់ទងទៅនឹងមន្ត្រីជាប់ពាក់ព័ន្ធទៅនឹង បឹងទលេសាបហ្នឹងអញ្ចឹងវាមាន6ខេត្តតំបន់បឹងទលេសាបហ្នឹងវាមាន6ខេត្តដែលជាប់បឹងទលេសាបហ្នឹងតើមន្ត្រីទាំងអស់នោះធ្វើការយ៉ាងម៉េចបានអត់មានប្រសិទ្ធភាពចាំបាច់តែនាយករដ្ឋមន្ត្រីដាក់អនុសាសន៍ទៅឬក៏ចេញប័ណ្ណបញ្ជាទៅបាននប់នេះចុះប្រតិបត្តិការទៅធ្វើកិច្ចការងារហ្នឹងទួលនីតិមុខតំណែងមានហើយច្បាប់គេអនុញ្ញាតឲ្យហើយអានេះគឺជារឿងមួយដែលវាជារឿងដ៏អាក្រក់បំផុតពុកម៉ែបងប្អូននៅកំពុងតែតាមដានទស្សនាហេតុអី ជាការដែលមិនគោរពនៅពាក្យសន្យាសច្ចាប្រណិធានមុននឹងចូលកាន់តំណែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបាទអញ្ចឹងខ្ញុំសូមលើកចំណុចនៅក្នុងរដ្ឋធម្មនុញ្ញណាបាទទូលព្រះបង្គំ យើងខ្ញុំសូមសច្ចាថាមិនកេងប្រវ័ញ្ចនៅផលប្រយោជន៍ជាតិសម្រាប់តលខ្លួន សម្រាប់ក្រុមគ្រួសារសម្រាប់បពុះឬសម្រាប់ភាគីរៀងរៀងខ្លួនឡើយធៀបពិតជាក់ស្ដែងតើអស់លោកមន្ត្រីទាំងអស់នោះបាទបាន ទៅដល់អឺសច្ចាប្រណិធានដែលគាត់បានសន្យាមុននឹងចូលកាន់តំណែងនេះរៀងរៀងខ្លួននេះបានរំលឹកទៅដល់អាច្បាប់នឹងទេបានរំលឹកដល់ពាក្យពេចន៍ដែលបានចូលកាន់តំណែងនឹងធ្វើសច្ចាប្រណិធាននឹងទេគឺអត់នៅពេលដែលអត់អញ្ចឹងការដឹកនាំរបស់គាត់អត់មានប្រសិទ្ធភាពទេពីព្រោះវាបង្កប់នៅអំពើពុករលួយនៅក្នុងនឹងបាទហើយពុករលួយនេះដោយលោកពូសារ៉ាស៊ីគាត់បានមានប្រសាសន៍ខាងដើមអញ្ចឹងអញ្ចឹងយើងដឹងហើយអាប្រភេទ យកលុយទៅឲ្យបើន័យថាឈ្មួញយកលុយទៅឲ្យមន្ត្រីឃើញទេអញ្ចឹងអាហ្នឹងហើយជាអង្គើបង្ហាញអង្គើពុករលួយកាលណាបង្ហាញអង្គើពុករលួយសួរថាមន្ត្រីទាំងអស់នោះនៅក្រោមអាវ៉ាតនោះតើអាចដឹកនាំមានប្រសិទ្ធភាពទេគឺអត់ទេនៅពេលដែលឆន្ទៈរបស់ពួកគាត់មិនមានធ្វើទៅតាមអ្វីដែលគាត់បានសន្យាបានធ្វើសច្ចាប្រណិធាននៅក្នុងច្បាប់រដ្ឋធម្មនុញ្ញថាគាត់មិនកេងចំណេញផលប្រយោជន៍ជាតិមិនកេង ចំណេញផលប្រយោជន៍យកផលប្រយោជន៍ដើម្បីគ្រួសារដើម្បីក្រុមបាទអញ្ចឹងវាផ្ទុយកាលណាបើផ្ទុយអត់មានប្រសិទ្ធភាពបើអត់មានប្រសិទ្ធភាពរឿងមួយដែលចាំបាច់ត្រូវធ្វើបាទត្រូវធ្វើ គឺចង់លេងធัวក្តៅសម្រាប់ឲ្យយើងយកអនុវត្តច្បាប់លេងធัวក្តៅលោកហ៊ុនសែនដែលគាត់ជានាយករដ្ឋមន្ត្រីដែលគេហៅសពថ្ងៃជានាយករដ្ឋមន្ត្រីនេះគាត់មិនបាច់ចាំមកផ្សព្វផ្សាយពេលនេះទេ បើដឹងថាឥឡូវតំបន់បឹងទលេសាពីមុនផងបង្កើតឲ្យមានអនុខេតអនុអនុខេតទលេសាប៉ុន្តែឥឡូវហ្នឹងស្រាប់តាបង្កើតឲ្យមានគេហៅថាអាញាធរបឹងទលេសាមានខាងក្រសួងបរិស្ថានផងបាទអញ្ចឹងវាមានច្រើនយើងសួរថានៅពេលដែលមានទាំងអស់នោះកើតឡើងមក4អង្គភាពផ្សេងគ្នាឲ្យគ្រប់គ្រងនៅតំបន់បឹងទលេសាបនោះ ហេតុអីបានជានៅមានបទល្មើសកើតឡើងជាហូរហែហើយមិនមែនតែលើកឡើងនៅនៅតំបន់ដែលខាងកំពង់ឆ្នាំងណាអញ្ចឹង6ខេត្តនៅជុំវិញបឹងទន្លេសាបហ្នឹងមានខេត្តណាខ្លះសៀមរាបកំពង់ធំបាត់ដំបងបាទពោធិ៍សាត់គេណាកំពង់ឆ្នាំងអញ្ចឹងវាមានហើយបទល្មើសទាំងអស់ហ្នឹងមិនមែនមិនកើតទៅតែកើតឡើងថ្មីថ្មីទេពុកម៉ែបងប្អូនកើតឡើងជាយូរឆ្នាំមកហើយហើយយើងដឹងហើយបឹងទន្លេសាបជាជាជំរុកត្រីរបស់ព្រះរាជាណាចក្រកម្ពុជាជាជំរុក ជាគេហៅថាជាបឹងដ៏ធំនៅអាស៊ីអាគ្នេយ៍ដូចបងដាលេក៏បានលើកឡើងចឹងហើយពិភពលោកក៏គេដឹងដែរហើយខ្ញុំនិយាយនេះមិនមែនថាខ្ញុំមិនស្គាល់បឹងទលេសាពុកម៉ែបងប្អូនហើយខ្ញុំគិតថាពុកម៉ែបងប្អូនដែលនៅរស់នៅតាមបណ្ដោយទលេសានោះគាត់ស្គាល់ច្បាស់ហើយខ្ញុំចាក់ស្ដែងខ្ញុំអាសាទលេងបាទជាពិសេសបត់ល្មើសនៅខាងចុងគ្នាបាទនៅខាងថាមានខាងព្រែកតលបាទពីព្រោះខ្ញុំខ្ញុំអាសាទៅលេងជាមួយនឹងភ្ញៀវជនបរទេសនៅខាងភ្នំក្រោមហើយយើងឃើញ អាញាធមមានសមត្ថកិច្ចជាពិសេសខាងមន្ត្រីជលផលគឺគាត់ខ្នះខ្នែងមែនខ្ញុំសរសើរគាត់មន្ត្រីថ្នាក់ទាបខ្លះគាត់គាត់គាត់មានមានទុននទីតិចមែនតើប៉ុន្តែគាត់នៅតែព្យាយាមធ្វើកិច្ចការរបស់គាត់ប៉ុន្តែធ្វើនៅពេលចាប់ប៉ះចំអ្នកធំណាគាត់ក៏រង ផលប៉ះពាល់អានេះធៀបពិតខ្ញុំជួបជួបផ្ទាល់ខ្ញុំធ្លាប់ជួបបាទហើយនៅចុងគ្នាហើយមិញអឺលោកពូគាត់លើកខាងកំពង់ឆ្នាំងព្រោះគាត់ស្គាល់ច្បាស់នៅខាងកំពង់ឆ្នាំងបើខ្ញុំខ្ញុំនៅខាង សៀមរាបអញ្ចឹងខ្ញុំអាសាទៅខាងភ្នំក្រោមហ្នឹងខ្ញុំអាសាជីកណូតជាមួយភ្ញៀវបរទេសអញ្ចឹងទៅគឺទៅលក្ខណៈយើងមើលទេសចររបៀបរស់នៅប្រជាពលរដ្ឋខ្មែររស់នៅ លើផ្ទៃបឹងទន្លេសាបប៉ុន្តែធៀបពិត បាទ90%ដោយលោកពូបានមានប្រសាសន៍អញ្ចឹងគឺសិតតែជាជនជាតិយួនទេជនជាតិវៀតណាមទេហើយអ្វីដែលយើងឈឺចាប់បំផុត នៅ ពេលដែលខ្ញុំទៅជាមួយនឹងភ្ញៀវបរទេស គេយើងយកភ្ញៀវបរទេសនឹងទៅជនជាតិអាមេរិកកាំងឬក៏អូស្ត្រាលីនៅពេលខ្ញុំចុះទៅខ្ញុំធ្លាប់ទៅជាមួយនិស្សិតហុងកុងមាននិស្សិតអូស្ត្រាលីអញ្ចឹងច្រើនខាងជប៉ុនហ្នឹងទៅដល់ដឹងយ៉ាងម៉េចអត់ពុកម៉ែបងប្អូនអឺបើកាយខ្លះគាត់ចេះភាសាអង់គ្លេសគាត់នាំទៅដាក់សាលាហ្នឹងសាលាហ្នឹងគឺសាលាយួនទេគេព្រៀនភាសាយួនសុទ្ធគេអត់ព្រៀនភាសាខ្មែរទេហើយគេយកចំណូលនាំជនបរទេសហ្នឹងទៅឲ្យទៅមើលផ្ទះលើផ្ទៃទឹកហ្នឹងនៅខាងទន្លេសាបហ្នឹងអញ្ចឹងនេះជារឿងមួយដែលខាតផលប្រយោជន៍ហើយឥឡូវបកមកវិញតាក់ទងប្រធានបទយើងដដែលហ្នឹង មន្ត្រីដែលគាត់ប្រើដែលគាត់ដឹកនាំគ្មានប្រសិទ្ធភាពដោយសារតែគាត់គ្មានឆន្ទៈគាត់មិនគោរពនៅអាគេហៅថាកិច្ចហៅថាកិច្ចសន្យាអាកិច្ចប្រណិធាននេះកិច្ចសម្បត្តិអាហ្នឹងបើយើងនិយាយទៅថាសម្បត្តិមុននឹងចូលកាន់មុខតំណែងមិនត្រូវធ្វើសម្បត្តិសច្ចាប្រណិធានថាយើងក្នុងនាមជាមន្ត្រី គឺត្រូវគោរពបម្រើ ផលប្រយោជន៍ជាតិបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋប៉ុន្តែ នៅពេលដែលចូលទៅមិនបាន ដូចធ្វើអ្វីដែលបានសច្ចា ប្រណិធានទេគួរតែមានភាពអៀនខ្មាស់លាលែងចេញពីតំណែងអាហ្នឹងបើសិនជាមន្ត្រី មានភាពក្លាហានបាទខ្ញុំសូមចូលរួមប៉ុណ្ណឹងបាទ ចាអរគុណបងអូនប្រវិបុលដែលបានបកស្រាយពីការដឹកនាំប្រជាពិធដ្ឋក្នុងការបោកប្រាស់ក៏ដូចជា ក្នុងការបំផ្លាញនៅធនធានធម្មជាតិក៏ដូចជាត្រីឥឡូវយើងលើក ពីតកលែងទន្លេសាប ជាត្រីដែលយើងត្រូវជាធនធានរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងគឺយើងសម្បូរត្រីណានៅប៉ែកខាងអាស៊ីគឺប្រទេសកម្ពុជាយើងគឺជា ទន្លេសាបដែលមានត្រីច្រើនហើយខ្ញុំគឺជានៅ ក្នុងខេត្តសៀមរាបដែរអញ្ចឹងខ្ញុំតែ តែងតែ20ឆ្នាំមុនខ្ញុំឃើញមានមន្ត្រីធ្វើការដ៏ល្អច្រើនណាស់ហើយគាត់តែងតែបារម្ភពីការបាត់បង់ត្រីពូជត្រីដែលឃើញជនជាតិវៀតណាមតែងតែមានឧបករណ៍ធំធំដែលប្រើដោយឧបករណ៍ឆក់ចាអានឹង20ឆ្នាំមុនខ្ញុំតែងតែមានការពួយបារម្ភតែងតែលើពួកគាត់និយាយថាអូយហិនហោចហើយពូជត្រីនៅទន្លេសាបមេគង្គតាទន្លេមេគង្គតែឥឡូវ20ឆ្នាំពីមុនមករហូតដល់20ឆ្នាំក្រោយនឹងតែការបាត់បង់វាឈានដល់ដំណាក់កាលណាអញ្ចឹងចាបងប្អូននៅក្នុងប្រទេសកម្ពុជាដែលក្នុងនាមជាប្រជាពលរដ្ឋតែបង ប្អូនយល់ឃើញយ៉ាងម៉េចបងប្អូនគិតថាបងប្អូនដឹងហើយអញ្ចឹងក្នុងចំណុចហ្នឹងក៏សូមឲ្យលោកពូចូលជួយបកស្រាយបន្ថែមចំពោះនៅប្រធានបទនឹងតើប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសដែលបានបោះឆ្នោតគ្រប់គ្រងគណៈបកប្រជាជនកន្លងមកនៅតែចង់បានការដឹកនាំបែបនេះទៀតឬក៏ចង់បានការផ្លាស់ប្ដូរខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋយើងគាត់គាត់ចង់ការបានគាត់ដឹងហើយគាត់ថាគាត់ចង់បានការផ្លាស់ប្ដូរណាគាត់ចង់ដូរណាប៉ុន្តែ គាត់គួរដោដោយរបៀបណាគាត់ក្នុងនាមជាម្ចាស់ប្រទេសក្នុងនាមជាអឺអ្នកទំនួលខុសត្រូវម្នាក់ដែលបាត់បើសិនជាបាត់បង់នៅធនធានធម្មជាតិឬក៏ពូជត្រីឬក៏បាត់បង់នៅអ្វីអ្វីដែលជារបស់ជាតិហ្នឹងក៏គាត់ជាអ្នកទំនួលខុសត្រូវម្នាក់ដែរដែលក្នុងនាមជាប្រជាពលរដ្ឋតែគាត់គួរតែមានសិទ្ធិអីកតបកិច្ចអីដើម្បីអឺចូលរួមក្នុងការផ្លាស់ប្ដូរក្នុងការកែតម្រូវក៏ដូចជាស្ថាបនាសម្រាប់ផលប្រយោជន៍ជាតិរបស់ខ្លួនដែរចាលោកពូ សូមអរគុណបងប្អូន ជនរួមជាតិមុននឹងខ្ញុំឆ្លើយ នៅ សំណួរដែលបងប្អូនអដែលបូរីបានសួរតកតងនឹងថាតើប្រជាជនខ្មែរយើង ត្រូវមានឆន្ទៈមួយដើម្បីកសាងប្រទេសជាតិយើងយើងត្រូវដូររបបលោកហ៊ុនសែនឬមួយ ក៏យើងបន្តឲ្យលោកហ៊ុនសែនបន្តការបំផ្លាញខ្ទេចខ្ទីរបស់ ធនធានធម្មជាតិយើងតទៅទៀត សំណួរនេះគឺជាការមួយសំខាន់ហើយ ខ្ញុំចង់បកក្រោយ បន្តិចដើម្បីឲ្យបងប្អូនយើងឈឺចាប់ហើយបងប្អូនយើងសោកស្ដាយឆ្នាំ1979ក្រោយពីវៀតណាម ចូលមកឈ្លានពាននៅលើទឹកដីកម្ពុជាខ្ញុំមុននឹងខ្ញុំចូលរៀនដោយសារចំនួននឹងវាអត់ទាន់បើកសាលាអីត្រឹមត្រូវហើយខ្ញុំវាអត់មានលបអីខ្ញុំមានលបមួយ ខ្ញុំចៅទូក ចៅបងប្អូនចៅចៅទូកខែប្រាំងគឺចៅទូកពីស្នុកទ្រូនៅស្រុកបរិបូរឃុំស្នុកទ្រូខេត្តកំពង់ឆ្នាំងនឹងចៅទៅដល់ចុងឃ្នេះចៅកាត់ទលេសាបបងប្អូន3យប់2ថ្ងៃបានដល់ចុងឃ្នេះពេលទៅពេលទៅនឹងគឺទូកយើងយើងទូកយើងអាចដាក់ចំណុះបានជាង1តោនហើយយើងចៅទូកទៅទិញត្រីចំនួននឹងត្រីប្រមា ដែលប្រជាជន ខ្មែរយើងគាត់រកបាន ហើយគាត់ធ្វើ ត្រីប្រមាប្រហើមនឹងលក់នៅចុងគ្នានឹងគឺ120គីឡូមួយជីយើងយកមកលក់នៅ ស្នុកទ្រូនេះ55គីឡូមួយជីអញ្ចឹងជំនាន់នឹងយើងដាក់ដើមមកតលឹងយើងចំណេញបានមកតលឹងតែយើងទៅចែវបងប្អូនពេលដែលចែវទូកគាត់ណាចែវចែវកាត់កដាលទលេសាប ហើយកដាលទលេសាប យើងនឹងពី40ឆ្នាំ41 42ឆ្នាំមុននឹង កដាលទលេសាបពេលខែប្រាំងបងប្អូន បើយើងចែវអត់ត្រូវកន្លងទេ គឺចុះអូសទុកប្រហែលជា3 4 5គីឡូទឹកស្មៅជង្គង់ហើយពេលដែលយើងចុះអូសទូកទៀតសោតពេលយើងដើរអូសទូកនឹងទៅចំអាកន្លែងកៅហ្វងទៅប្រាណាប្រហែលជា10ទៅ20ហិកតាគឺថាមាត់ទៅប្រាឡើងណែនពេលយើងដើរអត់ហ៊ានលើកជើងទេ រុញជើងនៅនឹងបាតដីនឹងនៅនឹងដីនឹងបើយើងលើកជើងផ្លោកផ្លោកទៅដាក់លើនឹងគឺជន់ត្រីប្រាគឺមុតជើងយើងតែម្ដងវាណែនទាំងអស់យើងរុញទូកទៅគឺថាទើសត្រីប្រានឹងណែនពេញទឹកកដាលទលេនឹងដោយសារត្រីប្រានឹងវាមិនស៊ីព្រមកដាលទលេហើយដី4 10 20ហិកតាគឺណែនដោយត្រីប្រាទាំងអស់បងប្អូនពិចារណាសឹងតែទលេសាបយើងខែប្រាំងត្រីឡើងខាប់ ហើយពេលដែលយើងចែវទូកទៅនឹងគាត់តែចែវអាត្រីសណ្ដាយដែលវាលោកលោតវាប៉ះដងចែវយើងនឹងវាលោតកាត់ទូកវាវយើងទៅ វាផុតទូកទៅពេលខ្លះចូលនៅក្នុងទូកនឹងត្រីសណ្ដាយមួយជើងទៅនឹង5 6គាត់ទៅពងវាមួយចានដែកមួយគូនឹងគាត់ទៅពងត្រីសណ្ដាយមួយមួយចានមួយចានដែកប៉ុណ្ណឹងបើប៉ិនសឹងថាប៉ិនកពួនជើងគាត់ទៅពងត្រីត្រីសណ្ដាយ ហើយយើងញ៉ាំតែអាត្រីដែលលោតចូលក្នុងទូកយើងនឹងញ៉ាំអត់អស់ទេប្រឡាក់ផងស្កោផងញ៉ាំអត់អស់ហើយយើងពិចារណាមើលថាតើស្រុកយើងសបោប៉ុណ្ណាហើយបើត្រីឆ្វៀតពេលដែល ទៅសម្រាកនៅកកោគេហៅកំពង់លួងហើយពេលហ្នឹងទឹកវាគោកហើយអឺទូកយើងហ្នឹងគឺដោលនៅលើផុកនៅនៅស្រុកកកោហ្នឹងគឺគោក ស្មាទោសយើងនិយាយអស់ទៅគាត់តែបាត់ជើងធ្លាក់ទៅត្រីឆ្វៀតហ្នឹងគឺលោតដដើមគ្នាហ្នឹងគឺថាខ្ទាតទឹកសើមយើងទាំងអស់មកគឺថាប្រាវគឺថាមហាសបោត្រីស្រុកយើង តែបងប្អូនមកដល់ឥឡូវវិញយើងឈឺចាប់សំបីតរកត្រីតលេបើត្រីឆ្កោកវិញហ្នឹងសឹងតែឥឡូវហ្នឹងរត់តែប្រប៉ុនកពួនជើងក៏អត់មានផងហើយត្រីឆ្កោកពីដើមតតឹងតលពីទឹកអីនោះមកទឹកកន្លះហ៎ បានយើងយកមកស្ងោវាខ្លាញ់ដល់ពណ៌លឿងឆ្ងាញ់ណាស់ត្រីស្រុកយើងឥឡូវអត់មានទេបងប្អូនដោយសារអីដោយសារការដឹកនាំរបស់ លោកហ៊ុនសែនបំផ្លាញសពបែបសពយ៉ាងឲ្យយួនមករស់នៅលើទឹកដីខ្មែរបំផ្លាញនៅលើទឹកហើយបងប្អូនឃើញហើយឆ្នាំទៅកន្លងទៅនឹងឃើញហើយស្អីសាលាក្រុងអីឲ្យដេញយួនឡើងគោកមើលឥឡូវមើលឡើងដល់ណា ខ្លះហើយឥឡឹងហ្នឹងអញ្ចឹងបានពេលនោះខ្ញុំបាននិយាយហើយ លោកហ៊ុនសែនដេញពីប្លង់រាវឲ្យឡើងមកជាប្លង់រឹងដើម្បីអីដើម្បីឲ្យយួនគេមានសិទ្ធិរស់នៅលើទឹកដីកម្ពុជាស្របច្បាប់អញ្ចឹងយើងឃើញហើយថ្មីថ្មីនេះ គឺពេលដែលប្រធានាធិបតីវៀតណាមមកប្រទេសខ្មែរហើយលោកហ៊ុនសែនបានសន្យាជាមួយគេហើយធ្វើសេចក្តី ថ្លែងការណ៍រួមដើម្បីទី1គឺ អឺឲ្យប្រជាជនវៀតណាមមានសិទ្ធិរស់នៅលើ ទឹកដីកម្ពុជាស្របច្បាប់ទី2គឺអឺអឺជ្រួយឈុងសមុទ្រចិន ដែលកំពុងតែមានរឿងជាមួយនឹងបណ្ដាប្រទេសដូចជាហ្វីលីពីនឯហ្នឹងឲ្យคลายទៅជាឈុំសមុទ្រអន្តរជាតិអញ្ចឹងអ្វីដែលលោកហ៊ុនសែនធ្វើគឺគាត់បំរើ ចិនបំរើយួនរីឯខ្មែរគាត់អត់ដែលគិតគូរទេពីបញ្ហាហ្នឹងអញ្ចឹងសូមឲ្យបងប្អូន យើងមើល នៅជំហររបស់លោកហ៊ុនសែន42 43ឆ្នាំហើយដែលគណៈបកប្រជាជន ដឹកនាំប្រទេសហើយបំផ្លាញស្អីខ្លះបងប្អូនយល់ច្បាស់មិនមែនចាំបាច់ខ្ញុំ4នាក់មកបកស្រាយថ្ងៃនេះ4នាក់បកស្រាយថ្ងៃនេះគ្រាន់តែបង្ហាញបងប្អូនឲ្យឃើញថាតើ នយោបាយប្រជាវិថុតរបស់លោកហ៊ុនសែនយ៉ាងម៉េចហើយបើបងប្អូននៅតែគ្រប់គ្រងនៅតែ មិនព្រមតស៊ូងើបតទៅទៀតទេ គឺខ្មែរយើង តែមួយអាណត្តិនេះទៀតគឺរលាយតែម្ដងគឺទាំងពីព្រៃឈើទាំងពីត្រីទាំងពីស្អីទាំងអស់ដែលមាននៅលើធម្មជាតិជាពិសេសនៅលើទឹកដីកម្ពុជា គឺត្រូវបាត់បង់ហើយត្រូវរលាយគឺដោយសារការដឹកនាំរបស់គណៈបកប្រជាជន ដែលលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីនេះឯងហើយវាតាក់តងរឿងត្រីរឿងព្រីអីវាល្មមអីវាតាក់ តងនៅលើអានិកជនវៀតណាមដែល គេមករស់នៅលើទឹកដីកម្ពុជាយើង ដីសម្បទាន2លានហិកតាជាង នៅជួររតនគិរីមណ្ឌលគិរីថាតើអស់លោកកូន ខ្មែរណាដែលអាចទៅចូលមើលដីនឹងបានអត់ទេអញ្ចឹង99ឆ្នាំថាតើដីនឹងជាដីនរណាគឺជាដីរបស់គេសំបីតាកម្ពុជាក្រោមដែលបារាំងកាត់ឲ្យតែ72ឆ្នាំផង ថាតើប្រជាជនខ្មែរដែលរស់នៅលើទឹកដីកម្ពុជា ក្រោមវេទនាប៉ុណ្ណាហើយជួបតម្រាំ99ឆ្នាំ ដែលដីដែលសឹកសឹងតែវៀតណាមរស់នៅលើទឹកដីកម្ពុជា នៅជួររតនគិរីមណ្ឌលគិរីដែលអស់លោកជាមន្ត្រីធំធំសំបីតតោកអើតមើលក៏គេមិនអោយអើតមើលផងនោះថាតើខ្មែរយើងជួបផលវិបាកអីនេះជាហានិភ័យមួយធំបំផុតដែលបងប្អូនមិនអាចទុកគណៈបកប្រជាជនឲ្យដឹកនាំប្រទេសតទៅទៀតទេ បើបងប្អូននៅតែមិនគិត ពីផលប្រយោជន៍នឹងទេ គឺយើងរលាយទាំងអស់គ្នាជាពិសេសអស់លោកដែលជាមន្ត្រី ជាពិសេសមន្ត្រីឃុំភូមិរាល់ថ្ងៃហ្នឹងដែលយើងឃើញហើយគណៈបកភ្លើងទៀនដែលជាគណៈបកប្រឆាំងពិតប្រកបអស់លោកដើម្បីអំណាចផ្ទាល់ខ្លួនអស់លោកទៅវាយផ្លាក់ភ្លើងទៀនគាត់ ទៅចាប់សកម្មជន ទៅធ្វើទណ្ឌកម្មធ្វើរាំងស្ទះកុំឲ្យគាត់ មកប្រកួតជាមួយនឹងអស់លោក ព្រោះអស់លោកភ័យខ្លាចបាត់តំណែងអស់លោកភ័យខ្លាចបាត់លៀបសការៈរបស់អស់លោក តែអស់លោក មានបានគិតទេ នៅពេលដែលអស់លោកចូលនិវត្តទៅ កូនរបស់អស់លោកទៅរត់នៅឯណាចៅរបស់អស់លោកទៅនៅឯណាអញ្ចឹងអ្នក ដែលស្នេហាជាតិមិនត្រឹមថាគណៈបកសង្គ្រោះជាតិទេគណៈបកណាក៏ដោយឲ្យតែ មានគំនិតស្នេហាជាតិពិតប្រាកដដូចជាគណៈបកភ្លើងទៀនជាដើមអញ្ចឹងអស់លោកគួរតែ បន្ធូរបន្ថយឲ្យ សមាជិកគណៈបកដែលស្រឡាញ់ជាតិនឹងគាត់តស៊ូឡើង ដើម្បីរំដោះជាតិយើង ទាំងអស់គ្នាព្រោះពេលដែលគាត់រំដោះមកមិនមែនអស់លោកធ្វើមន្ត្រីនឹងគាត់យកអស់លោកយុទ្ធនាគុកអីណាអស់លោកបានស្រួល កូនចៅរបស់អស់លោក មានអនាគតដូចខ្មែរទាំងអស់ដូចគ្នារឿងអីដែលអស់លោកស្រឡាញ់អំណាចស្រឡាញ់លៀបសការៈបន្តិចបន្តួច បែរមកបំផ្លាញអ្នកស្នេហាជាតិអ្នកស្រឡាញ់ប្រជាធិបតេយ្យ សូមមកអស់លោកគិតសារឡើងវិញប្រជាជនខ្មែរគិត អ្នកណា ដែលងប់ងល់នៅក្នុងគណៈបកប្រជាជននោះគិតសារឡើងមកវិញ បងប្អូននេះជាឆន្ទៈរបស់ខ្មែរយើង ដែលយើង ធ្វើដើម្បីជាតិយើងទាំងអស់គ្នាបាទសូមអរគុណចា៎ អរគុណលោកពូសាវរាស៊ីដែលបានបកស្រាយបំភ្លឺក៏ដូចជាបង្ហាញទៅដល់បងប្អូនយើងបន្ថែមទៀតនៅអ្វីដែលការដឹកនាំប្រជាពលរដ្ឋរបស់លោកហ៊ុនសែនក្នុងពេលបច្ចុប្បន្ននឹងក្នុងចំណុចនឹងដែរក៏ខ្ញុំសូមបង្វែរចំណាប់អារម្មណ៍ទៅបងដាលេបងយកឃើញយ៉ាងម៉េចដែរបើសិនជាម្ចាស់ប្រទេសដែលគាត់ជាមានដែលគាត់ជាសិទ្ធដែលជាកតាបកិច្ចមួយ ត្រូវតែចូលរួមផ្លាស់ប្ដូរតើពួកគាត់គួរតែចូលរួមប្រើសិទ្ធិខ្លួនឯងនឹងក្នុង ការផ្លាស់ប្ដូរបែបណាដើម្បីឲ្យមានប្រសិទ្ធភាព ក្នុង ការបោះឆ្នោតខាងមុខនេះហើយដូចដូចជាការលើកទឹកចិត្តទៅដល់ពួកគាត់ថាយើងត្រូវតែចូលរួមតាមរបៀបបែបម៉េចឬក៏សុចិត្តទទួលអឺសុចិត្តទទួលអំណោយរបស់គេឬក៏ការលួងលោមរបស់គេឬក៏ការបោកប្រាស់ដដែលដដែលរបស់គេនឹងអឺ ជាប្រយោជន៍មកពេលនឹងរហូតឲ្យបាត់បង់ប្រទេសជាតិខ្លួនឬក៏ចូលរួមជាមួយគណៈបកណាដែលគាត់មានឆន្ទៈក្នុងការនិយាយការពិតដែលជាសច្ចៈដែលជាសច្ចធម៌ដែលមិនអាចប្រកែកបានដែលបងប្អូនមើលឃើញស្រាប់ហើយតែប្រទេសជាតិយើងឈានដល់កម្រិតណាចំណុចហ្នឹងដែលបងអាចមានអ្វីជួយបកស្រាយក៏ដូចជាលើកទឹកចិត្តដល់បងប្អូននៅក្នុងស្រុកដើម្បីឲ្យគាត់ហ៊ានប្រើសិទ្ធិរបស់គាត់ចា៎ បាទអរគុណបងអូនស្រីចំពោះសំណួរដ៏ល្អនេះ ពីព្រោះថានេះគឺជាពេលវេលាដ៏ល្អបំផុតដ៏សមរម្យបំផុតដែលបងប្អូនប្រជាពលរដ្ឋហ្នឹងគឺគាត់អាចធ្វើការផ្លាស់ប្ដូរអឺការដឹកនាំ នៅក្នុងមូលដ្ឋានរបស់គាត់ គឺកើតចេញពីការដឹកនាំគ្រប់គ្រងទៅតាមតំបន់ទៅតាមភូមិឃុំនីមួយៗនឹងឯងគឺជាកម្លាំងចរន្តនៃការផ្លាស់ប្ដូរដោយមានផលជាវិជ្ជមានដែលបងប្អូនហើយអ្នកដែលទទួលបាន អឺឥទ្ធិពលទទួលបានអំណាចនឹងមុនគេគឺប្រជាពលរដ្ឋសូមបងប្អូនកុំមើលឃើញអាសរងប៊ីជេងអំបិលទឹកត្រីទឹកស៊ីអ៊ីវនេះឲ្យបងប្អូនហូបបាន ប្រមាណបាទហូបបានប្រមាណហើយបន្ទាប់ពីបងប្អូនទទួលអំណោយគេហើយណាបាទបងប្អូនខំធ្វើការសងគេវិញ1គុណជា100 1គុណជា1000យើងសងគេដោយរបៀបម៉េចបាទ បងប្អូនអំណោយប៊ីចេងរបស់គេហ្នឹងគេចំណាយក្នុងមួយគ្រួសារប្រហែលជា10ដុល្លារឧទាហរណ៍បងប្អូនដាំស្វាយស្វាយបងប្អូនបើសិនជាមានអឺមន្ត្រីអ្នកដែលបំរើរាជពិតប្រកបណាគឺស្វាយបងប្អូនក្នុង1គីឡូឧទាហរណ៍ថាលក់បាន1000រៀលប៉ុន្តែគេមិនខ្វល់គេឲ្យបងប្អូនលក់1គីឡូបានត្រឹមតែ500រៀលនេះជាឧទាហរណ៍តាមពិតទៅតែ200រៀលឯបច្ចុប្បន្ន បងប្អូនប្រៀបធៀបមើលតម្លៃក្នុង1គីឡូខុសគ្នា500រៀល10គីឡូ5000 100គីឡូខុសគ្នា ប្រមាណអានឹងហើយជីវភាពបងប្អូនយើងចេះតែក្រទៅក្រទៅនៅតែក្ររហូតបាទអញ្ចឹងអាសរងប៊ីជេងអារបស់ អស់ហ្នឹងបងប្អូនมันអាចផ្លាស់ប្ដូរมันអាចជួយសេដ្ឋកិច្ចបងប្អូនបានរយៈពេល5ឆ្នាំទេបាទ มันអាចទេអញ្ចឹងយើងឈប់ចាញ់បោកគេបាទអារឿងអំណោយអស់ហ្នឹងហើយខ្ញុំចង់ជម្រាបមួយទៀតខ្ញុំឃើញអឺដូចជាយើងឧទាហរណ៍យើងឃើញបឹងតលេសាបយើងត្រូវបំផ្លិចបំផ្លាញបាទដោយសារតែយើងនឹងវាអញ្ញាធរអញ្ញាញ៉ៃជន់គ្នាច្រើនពេកបាទមាន ទាំងតាមតំបន់ខេត្តមួយមួយដែលនៅជុំវិញបឹងទលេសាបនឹងផងមានទាំងពួកជលផលពួកអឺបរិស្ថានអីជាដើម បើហើយឥឡូវនេះគេមានបង្កើតអីគេអាញាធរបឹងទលេសាបខ្ញុំគ្រប់ត្រូលឲ្យមានតែអាញាធរបឹងទលេសាបមួយបានហើយហើយឲ្យគាត់មានអធិបុលគ្រប់បែបយ៉ាងបាទក្នុងការរៀបចំស្ដារបរិស្ថានជុំវិញបឹងទលេសាបឧទាហរណ៍ថានៅក្នុងតំបន់បឹងទលេសាបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបឹងទលេសាបនឹងតំបន់ណានៅក្នុងដីណាខេត្តណា ដែលមានជនជាតិអន្តោប្រវេសន៍ជនជាតិវៀតណាមជាពិសេសអន្តោប្រវេសន៍រស់នៅខុសច្បាប់ អាជ្ញាធរបឹងទន្លេសាបមានសិទ្ធិកោះហៅខេត្តឬក៏កោះហៅមន្ត្រីពាក់ព័ន្ធទាំងអស់មកចាត់វិធានការ ដកជនជាតិអន្តោប្រវេសន៍ខុសច្បាប់នឹងចេញ ពីតំបន់នៅក្នុងគ្រប់ដែនគ្រប់គ្រងរបស់គាត់បាទយើងធ្វើបែបហ្នឹងទៅ បាទកន្លែងណាមានផលល្មើសគឺអាជ្ញាធរហ្នឹងគឺមានសិទ្ធិបាទបាទទៅកោះហៅប៉ូលីសទៅទាហានឬគឺមន្ត្រីពាក់ព័ន្ធឲ្យមក ចាត់វិធានការភ្លាមភ្លាមនៅលើតំបន់ហ្នឹងបាទមិនចាំបាច់មានអីអានេះតែសមត្ថកិច្ចរបស់ខេត្តនេះអានេះតែសមត្ថកិច្ចរបស់ខេត្តនោះបាទធ្វើការជន់ដល់គ្នាដល់តែមានកំហុសអាងទៅរុញតម្លាក់គ្នាទៅវិញទៅមកដោយហ៊ុនសែនគាត់ធ្វើអញ្ចឹងបាទអត់ប្រសិទ្ធភាពទេអត់ប្រសិទ្ធភាពទេ ប្រធានកាលហ្នឹងឲ្យតែម្នាក់ឲ្យតែស្ថាប័នមួយទទួលខុសត្រូវទៅបាទអាហ្នឹងស្រួលបន្ទោសបាទมันអាចរុញទៅឲ្យអាណាបាននេះបាទអាហ្នឹងយើងឃើញអាហ្នឹងយើងនិយាយអំពីមួយធ្វើការគ្រប់គ្រងរបស់ហ៊ុនសែននឹងវាអត់ប្រសិទ្ធភាព ហើយបើយើងនិយាយពីរឿងបច្ចុប្បន្នហ្នឹងបងប្អូនភ្លើងទៀន ខ្ញុំឃើញតែភ្លើងទៀនដែលគណៈបកភ្លើងទៀននឹងឯងដែលជាអ្នកគណៈបកដែលមានអធិពលសម្រាប់នៅក្នុងឈានទៅដល់ការផ្លាស់ប្ដូរទៅតាមមូលដ្ឋានហេតុអីបានជាខ្ញុំនិយាយថាចុះគណៈបកគេ16 17គណៈបកទៀតហេតុអីក៏លើកតែភ្លើងទៀនបងប្អូនក៏លេចមើលក្នុងចំណោមឃុំ សង្កាត់ទាំងអស់ចំនួន1652ភ្លើងទៀនមានចំនួន1649ហើយបាទខុសគ្នាតែ3ឃុំទេបាទ គឺច្រើនមែនតើរីឯគណៈបកបន្តប្រសំទៀតលេខ3លេខ4ហ្នឹងគឺមានចំនួនតែ600 700ហ្នឹងគឺគណៈបកអ៊ុនពេជ្រហើយនឹងគណៈបកអឺដូចជាខ្មែររួមរួមជាតិរបស់លោកញឹកមិនឆៃហ្នឹងឯងបាទបាទគឺមានតែប៉ុណ្ណឹងអញ្ចឹងកម្លាំងគណៈបក2ទៀតហ្នឹងបូកបញ្ចូលគ្នាមិនស្មើនឹងភ្លើងទៀនផងហើយដូច្នេះហើយបានជាភ្លើងទៀននៅតែជាជំរើសដ៏ល្អបំផុត សម្រាប់បងប្អូន ចង់ឃើញការផ្លាស់ប្ដូរនៅតាមមូលដ្ឋានហើយ ការបោះឆ្នោតផ្លាស់ប្ដូរនៅតាមមូលដ្ឋាននេះណាបាទមិនមែនអំណាចបានទៅលើអឺមន្ត្រីធំធំណាទេ ការបោះឆ្នោតមូលដ្ឋាននេះអំណាច ដែលធ្លាក់ទៅដល់មុនគេបំផុតគឺអំណាចបងប្អូននៅតាមមូលដ្ឋាននៅតាមពលរដ្ឋនៅតាមភូមិឃុំសង្កាត់នឹងឯងបាទបោះឆ្នោតភូមិឃុំសង្កាត់នេះណាសឹងបើសិនតែយើងក្នុងនាមអ្នកដែលទទួល ផលទទួលបានផលប្រយោជន៍ ពីការបោះឆ្នោតនេះណាគឺអឺប្រជាពលរដ្ឋគឺបោះឆ្នោតគុំសង្កាត់នឹងបានទទួលឥទ្ធិពលខ្លាំងជាងការបោះឆ្នោតសកលបោះឆ្នោតជ្រើសតំណាងរាស្ត្រទៅទៀតបាទពីព្រោះអ្នកដែលនៅក្បែរបងប្អូនអ្នកដែលនៅក្បែរប្រជាពលរដ្ឋបំផុតនឹងអ្នកណាគឺប្រធានភូមិប្រធានឃុំប្រធានសង្កាត់នឹងឯងបាទ ការផ្លាស់ប្ដូរទាំងអស់នឹងឯងដែលធ្វើឲ្យផលប្រយោជន៍នឹងបានធ្លាក់ទៅដល់ប្រជាពលរដ្ឋមុនគេដូច្នេះការបោះឆ្នោតគុំសង្កាត់នេះសំខាន់ណាស់បងប្អូនសម្រាប់បងប្អូនដែលប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានណាបាទបើបងប្អូនចង់ឲ្យមានការផ្លាស់ប្ដូរបើបងប្អូនមិនពេញចិត្តទៅនឹងការគ្រប់គ្រងដែលធ្វើឲ្យបាត់បង់ធនធានធម្មជាតិគ្រប់បែបយ៉ាងហ្នឹងសូមបងប្អូនជ្រើសរើសយកមេអ្នកដឹកនាំថ្មីទៅបាទបាក់ដដែលដដែលហ្នឹងបងប្អូនឃើញហើយមានស្អីប្លែកក្រៅតែពីបំផ្លិចបំផ្លាញធនធានធម្មជាតិ អត់មានទេបាទអញ្ចឹងល្មមបដូរទៅហើយខ្ញុំជឿថាបកដែលអាចបដូរបាន ហើយយើងចង់ឃើញហ្នឹងគឺគណៈបកភ្លើងទៀននឹងឯងបាទសម្រាប់ខ្ញុំបាទសូមអរគុណចាអរគុណបង ប្រដាលីសរុបសេចក្តីទៅយើងចង់ឲ្យប្រជាពលរដ្ឋរបស់យើងនឹង ចូលរួមក្នុងការជ្រើសរើសមន្ត្រីឬក៏ជាអ្នកដឹកនាំដែលជាមន្ត្រីដែលបម្រើឲ្យពលរដ្ឋមន្ត្រីមិនមែនបោះឆ្នោត បានមកដើម្បីបំរើបកចា គឺមន្ត្រីបំរើរាជចាអញ្ចឹងសូមឲ្យបងប្អូនចូលរួម ជ្រើសរើសមន្ត្រីណា ដែលជាមន្ត្រីដែលបំរើប្រយោជន៍ពលរដ្ឋចាកុំឲ្យមន្ត្រីបំរើ តែបកយើងឃើញដដែលដដែលកើតមកមានស្រាប់ហើយចា ចំពោះចំណុចនឹងដែរគឺខ្ញុំសូមបង្វែរទៅបងអូនវិបុលក្នុងការដូចថាតលតែមានបញ្ជាលោកហ៊ុនសែន ឬក៏អត្តនិសាសចេញពីលោកហ៊ុនសែនទៅនាំគ្នាស្វាត់ស្វែងខ្នះខ្នែងធ្វើការហេតុអីក៏ពួកគាត់មិនគិតធ្វើ តាមអ្វីដែលជាសមត្ថភាពដែលជាធនធានឆ្នៃប្រឌិត ដើម្បីប្រយោជន៍ទាំងអស់គ្នាចាហើយពួកយើងធ្វើមកនិយាយនឹងដូចយើងមិនមែនតែចង់បានប្រយោជន៍តែអូ CNP ឬក៏គណៈបកសង្គ្រោះជាតិឬក៏ពួកយើងដឹកនាំទេយើងនិយាយហ្នឹងគឺយើងចង់និយាយឲ្យបងប្អូននោះដែលគាត់មានធនធានដែលគាត់មានសមត្ថភាពមិនគឺថាខ្មែរយើងមានការចេះដឹងច្រើនណាស់មានមនុស្សល្អល្អច្រើនណាស់ហេតុអីគាត់ចាំតែមនុស្សម្នាក់ហេតុអីគាត់មិនចេញមកនិយាយមិនចេញមកស្ថាបនាគ្នាដើម្បីកែតម្រូវនៅតាមមូលដ្ឋានឲ្យបានល្អអឺ ហើយខ្ញុំមើលក្នុងថ្មីថ្មីនឹងផងដែរសំបីតនាយករដ្ឋមន្ត្រីជប៉ុនដែលទៅខ្មែរថ្មីថ្មីនឹងក៏គាត់ចង់ឲ្យខ្មែរមានការបោះឆ្នោតដោយសេរីដោយត្រឹមត្រូវដែលចេញពីឆន្ទៈរា ដែលស្មើមុខស្មើមាត់កុំឲ្យមានការរំខានធ្វើទឹកបុកម្នេញដោយប្រការណាមួយហើយរាល់ថ្ងៃនឹងគ្រាន់តែប៉ុណ្្នឹងមកវាយផ្លាក់ ភ្លើងទៀនមកគម្រាមកំហែងបើសិនជាចូលរួមសង្កេតការជាមួយគណៈបកភ្លើងទៀននឹងអាចដកបានក្រីក្រអីជាដើមមកគម្រាមកំហែងអញ្ចឹងខ្ញុំគិតថាបើសិនជាខ្មែរបំផ្លាញខ្មែរបែបនឹងខ្មែរធ្វើចរិតបែបនឹងខ្មាស់ខ្មាស់ប្រទេសជិតខាងខ្មាស់អន្តរជាតិដែលគេកំពុងតែចង់ជួយយើងដែលកំពុងតែឃើញឲ្យយើងនឹងធ្វើអ្វីចេញពីឆន្ទៈចេញពីបេះដូងចេញពីភាពស្អាតស្អំតែបើយើងធ្វើសកម្មភាពនឹងគឺយើងបាត់បង់អ្វីដែលជាកិត្តិយសរបស់អ្វីដែលជាគេឈ្មោះរបស់ខ្មែរអញ្ចឹងសូមមក សូមបងអូនវិបុលបងអូនអាចជួយបកស្រាយនិងដូចជាអនុសាសន៍ដើម្បីក្នុងការចូលរួមចែករំលែកនៅថ្ងៃបោះឆ្នោតខាងមុខនឹងផងដែរចា៎បាទសូមអរគុណបងបាទតកតងទៅនឹងសំណួរនេះបាទហេតុអីបានជាមន្ត្រីដែលគាត់មានទូនាទីហើយនឹងចាំតែបញ្ជាបាទពីលោកហ៊ុនសែនបានគាត់ចុះអនុវត្តបាទជាការពិតនៅពេលដែលគាត់មិនយល់ច្បាស់ពីទូនាទីកតបកិច្ចរបស់គាត់ដូចយើងលើកឡើងខាងដើមណាគាត់មានទូនាទីដែលច្បាប់ហ្នឹងបានផ្ដល់ឲ្យហើយ ស្រាប់តែគាត់អត់ព្រមធ្វើកាលណាបើគាត់យកអាហ្នឹងទៅធ្វើវាប៉ះពាល់ទៅលើបុគ្គលបើសិនជាគាត់ចុះអនុវត្តគាត់យកច្បាប់ទៅធ្វើចុះយកច្បាប់ទៅអនុវត្តទៅស្រាប់ទៅចាប់បានជនល្មើសនោះស្រាប់តែជនល្មើសនោះគាត់មានខ្សែខ្សែមួយខាងមន្ត្រីមួយទៀតអញ្ចឹងកាលណាខ្សែមួយមន្ត្រីមួយទៀតមន្ត្រីមួយហ្នឹងគឺខ្នងធំដែរយើងនិយាយភាសាខ្នងចុះថាខ្នងគេធំដែរគេគេជាមន្ត្រីដែរអញ្ចឹងធ្វើឲ្យគាត់ហ្នឹងវាពិបាក ពិបាកក្នុងការសម្រេចបាទប៉ុន្តែខ្ញុំសូមនិយាយជូនពុកម៉ែបងប្អូនបើយើងជាមន្ត្រី ដែលស្អាតស្អំជាមន្ត្រីដែលដែលក្លាហានពិតប្រាកដដែលមានឆន្ទៈស្រឡាញ់ជាតិពិតប្រាកដបំរើប្រជាពលរដ្ឋពិតប្រាកដទោះបីតែអ្នកនឹងជាអ្នកធំក្រោយយើងប្រើច្បាប់យកទៅអនុវត្តបើថាយើងធ្វើមិនបានទេយើងឈឺចិត្តខ្លួនឯងថាហេតុអីបាន ជាប្រជាពលរដ្ឋខំបោះឆ្នោតផ្ដាល់សេចក្តីទុកចិត្តឲ្យឲ្យធ្វើអារឿងហ្នឹងឲ្យពួកគាត់មិនបាន អញ្ចឹងយើងដឹងថាគាត់ឈឺចិត្តបើសិនជាគាត់ឈឺចិត្តគាត់ធ្វើមិនបានអញ្ចឹងគាត់សូមលាលែងក្លាហានដោយមន្ត្រីមួយនៅខាងបាត់ដំបងគាត់ថាគាត់មិនគាត់សូមលាលែងចេញពីតំណែងដោយសារគាត់មិនអាចធ្វើការជាមួយនឹងមន្ត្រីផ្សេងទៀតបានទេពីព្រោះមន្ត្រីផ្សេងនឹងធ្វើការដោយលក្ខណៈមិនគោរពច្បាប់អញ្ចឹងគាត់ក្លាហានគាត់លាលែងចេញតែម្ដងនៅពេលដែលគាត់ធ្វើរឿងនឹងមិនបានជំជីវរដ្ឋគាត់ឈឺចិត្តដូច្នេះមន្ត្រីដែលនៅក្រោមអវ៉ាត ដែលមានទូនាទីចាំតែបទបញ្ជាចាំតែបទបញ្ជាធ្លាក់ចុះបានអនុវត្តអញ្ចឹងមន្ត្រីទាំងអស់នោះជាមន្ត្រីឡាយឡុងបាទខ្ញុំបានផុសរូបម្សិលមិញខ្ញុំបានផុសជាមួយនឹងខ្ញុំជីកទុកទៅទស្សនានៅទន្លេសាបអញ្ចឹងខ្ញុំដាក់ថាមន្ត្រីមន្ត្រីមេដឹកនាំមេដឹកនាំឡាយឡុងគឺភាកច្រើនឲ្យប្រជាពលរដ្ឋនៅក្រៅប្រទេសនៅក្នុងឲ្យទុកចិត្តមិនបើមេដឹកនាំបែបឡាយឡុងហ្នឹងយើងដឹងពាក្យឡាយឡុងយ៉ាងម៉េចពុកម៉ែបងប្អូនឡាយឡុងគឺ មន្ត្រីដែលគេដោះដូរស្រេចតែចិត្តបាទមន្ត្រីដោះដូរស្រេចតែចិត្តគេចង់ថាលើកដាក់កន្លែងនេះដាក់កន្លែងនោះស្រេចតែគេគេដោះដូរដោះដូរយ៉ាងម៉េចជាមួយនឹងថាវិការជាមួយនឹងលុយយើងប្រើពាក្យលុយចុះពីព្រោះពាក្យច្រើននៅក្នុងស្រុកខ្មែរយើងដឹងមានទូនាទីតំណែងខ្លះគេថាដល់តែប្រើលុយរៀងក្រាស់បានបានទូនាទីតំណែងហ្នឹងអានេះទៀតទៀតពិតមិនមែនខ្ញុំ ចេះតែនិយាយឲ្យឲ្យត្ររួយពីមាត់ពុកម៉ែបងប្អូនកាលខ្ញុំនៅស្រុកខ្មែរខ្ញុំមិនទាន់ចេញមកប្រទេសកូរ៉េខ្ញុំធ្លាប់ធ្វើការជាមួយនឹងបាទបាទខ្ញុំសូមអត់បញ្ចេញឈ្មោះទេគឺមានកន្លែងមួយដែលគេឲ្យខ្ញុំចូលរួម3អ្នកមិត្តភក្តិខ្ញុំទូនាទីហ្នឹងគឺនៅថ្នាក់ខេត្តគេថាឥឡូវគេមានកៅអី3នៅថ្នាក់ខេត្តឲ្យឲ្យឲ្យប្អូនចូលប៉ុន្តែគេនិយាយខ្ញុំដឹងមិនមុននឹងចិត្តបោះឆ្នោតចឹងណា គេថាឥឡូវបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិឬក៏គណៈបកប្រជាជនណែអាហ្នឹង2013ខ្ញុំសូមជម្រាបពុកម៉ែបងប្អូនជារឿងពិតរបស់ខ្ញុំណាអញ្ចឹងនៅពេលដែលគាត់គាត់មានទូនាទីធំដែរនៅក្នុងគណៈបកប្រជាជនគាត់គ្រប់គ្រងបកប្រជាជនគាត់មានមានមានទូនាទីក្នុងហ្នឹងអញ្ចឹងគាត់ហៅគាត់សួរខ្ញុំ3នាក់មិត្តភក្តិខ្ញុំហ្នឹងអញ្ចឹងគាត់ថាមានកៅអី3សម្រាប់អឺពួកបងនៅនឹងខេត្តធ្វើការថ្នាក់ខេត្តហើយចូលទៅប្រាក់ខែគឺលើសមន្ត្រីចាស់ចាស់ នៅពេលនោះខ្ញុំឆ្លើយពងខ្ញុំថាខ្ញុំមិនអាចបោះឆ្នោតជូនគណៈបកប្រជាជនបានទេអញ្ចឹងសូមបងមើលតើការដឹកនាំប្រមាណអាណត្តិមកហ្នឹងៀបទុកលំបាកសពបែបយ៉ាងរបស់ប្រជាពលរដ្ឋផងឃើញតាហើយមកសួរខ្ញុំបែបចំចំអញ្ចឹងអូខេខ្ញុំក្លាហានខ្ញុំមានឆ្លើយចំប៉ុន្តែរឿងសួរបោះឆ្នោតជារឿងសម្ងាត់អញ្ចឹងអត់ជាសិទ្ធឯកជនអញ្ចឹងមិនមិនអាចមកសួរនាំបានទេប៉ុន្តែខ្ញុំ ជួនបើកចំហខ្ញុំថាបើខ្ញុំបោះឆ្នោតឲ្យខ្ញុំបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិ2013ខ្ញុំបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិមែនហើយខ្ញុំការពារសិលឹកឆ្នោតខ្ញុំម្ដងឥឡូវហ្នឹងព្រោះសិលឹកឆ្នោតខ្ញុំខ្ញុំបោះឆ្នោតឲ្យមួយសិលឹកវាមាន5ឆ្នាំទៅមិនទាន់បាន5ឆ្នាំគេរំលាយយើងថ្ងៃទី16 2017អញ្ចឹងយើងឈឺចាប់ខ្ញុំឈឺចាប់ហើយខ្ញុំនិយាយតំណែងកៅអីដែលថាទុកឲ្យពួកខ្ញុំ3នាក់ហ្នឹងខ្ញុំថាអត់ទេទុកឲ្យទៅមន្ត្រី គណៈបព្វជិជនដែលគាត់ចាស់ចាស់គាត់ខំតស៊ូគាត់ចង់បានទូនាទីបានតំណែងហ្នឹងដែរមកឲ្យខ្ញុំខ្ញុំគ្មានបទពិសោធន៍ទេបើទោះបីជាខ្ញុំកំពុងតែនិស្សិតថាខ្ញុំរៀនមានចំណេះជំនាញខ្លះក៏ដោយថាចូលទៅធ្វើកន្លែងហ្នឹងបានខ្ញុំអត់ត្រូវការប្រភេទកៅអីទូនាទីដែលគេឲ្យអញ្ចឹងទេបើខ្ញុំចង់ប្រឡងធ្វើការរាជការខ្ញុំត្រូវប្រើសមត្ថភាពខ្ញុំបាទហើយខ្ញុំនិយាយចេះប៉ះពាល់មិត្តភ័ក្តិខ្លះចាក់ស្ដែងតាមពិតខ្ញុំអត់ចង់ទៅរឿងឯកជនទេព្រោះមិត្តភ័ក្តិខ្ញុំមានមិត្តភ័ក្តិខ្លះគាត់សោកអុយ ចូលធ្វើបលិសតាហាននេះណាសោកលុយហើយមកនិយាយឲ្យខ្ញុំដឹងហើយខ្ញុំនៅក្នុងពេលធ្វើកិច្ចការរឿងជាមួយពួកគាត់ខ្ញុំជួយចិត្តនិយាយរឿងភាពយុត្តិធម៌ត្រឹមត្រូវបាទខ្ញុំយកច្បាប់ជាធំសាច់ញាតិខ្ញុំអត់មានថាមនោសញ្ចេតនាបើធ្វើខុសរឿងអំពើអយុត្តិធម៌ក្នុងសង្គមគឺខ្ញុំអាចិត្តស្រឡាញ់ស្រឡាញ់ប៉ុន្តែហេតុអីបានជាទង្វើនឹងសង្គមវាស្អប់ពើមកយើងនៅតែប្រព្រឹត្តទៀតមិត្តភ័ក្តិខ្លះថាហេយើងទៅធ្វើការកន្លែងនឹងកន្លែងខ្លាញ់ខ្ញុំឮតែពាក្យខ្លាញ់មួយម៉ាត់ហ្នឹងធ្វើឲ្យខ្ញុំឈឺចិត្តថាហេតុអីនៅពេលដែលទៅរៀន សាស្ត្រាចារ្យគាត់ផ្ដល់ចំណេះជំនាញមកគាត់ថាឲ្យយើងជាប្រជាពលរដ្ឋនេះធ្វើជាបុគ្គលល្អគំរូនៅក្នុងសង្គមសង្គមខ្មែរផង ជាកោសកាមនុស្សមិនបុគ្គលមួយរូបផងល្អសម្រាប់ពិភពលោកផងប៉ុន្តែអ្នកខ្លះចូលធ្វើការរកតែពាក្យកន្លែងនេះកន្លែងខ្លាញ់កន្លែងនេះកន្លែងខ្លាញ់ឈឺចាក់មែនទែនក្នុងនាមយើងជាយុវជនមួយរូបបានថាចិត្តគំនិតនឹងពាក្យកកិច្ចតាំងពីឥឡូវហើយនឹងដល់ពេលដែលចូលធ្វើការកិច្ចការប្រទេសជាតិវាមិនហិនហោចទេដូចជារឿងទ្រព្យសម្បត្តិរឿងស្អីដែលចូលទៅ អាចង់តែបានគេហៅថាលៀបស្ការៈហ្នឹងអញ្ចឹងវាធ្វើឲ្យ ផលប្រយោជន៍ជាតិបាត់ហើយផលប្រយោជន៍ប្រជាពលរដ្ឋក៏វាអត់មានដល់ពួកគាត់ទៀតឥឡូវយើងត្រឡប់មកវិញបន្តិចពីសារពេលវេលាយើងក៏រៀងខើដែរតាក់តងទៅនឹងប្រធានបទយើងថ្ងៃនេះសំខាន់មែនទែនហើយបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវគិតពិចារណា ខ្លួនឯងតើគួរតែបោះឆ្នោត បន្តគ្រប់គ្រងមេដឹកនាំបានគណៈបកប្រជាជនថប់ថ្ងៃនេះទៀតឬក៏ធ្វើការផ្លាស់ប្ដូរចំពោះខ្ញុំខ្ញុំសូមគេថា ផ្ដល់ជាមតិសម្រាប់ឲ្យបងប្អូនបាទបងប្អូនណាកុំខ្លាចការផ្លាស់ប្ដូរពីព្រោះបងប្អូនត្រូវគិតចេះមួយសប្តាហ៍មាន7ថ្ងៃថ្ងៃខុសគ្នាទាំងអស់ថ្ងៃនេះបងប្អូនធ្វើកិច្ចការហ្នឹងអត់ល្អថ្ងៃស្អែកបងប្អូនអាចល្អណែឃើញទេអញ្ចឹងកុំខ្លាចការផ្លាស់ប្ដូរហើយបងប្អូនត្រូវចាំថាគ្មានការផ្លាស់ប្ដូរណាមួយដែលដែលវាធ្វើឲ្យបងប្អូនឈឺចាប់រហូតទេបើថាផ្លាស់ប្ដូរថ្ងៃហ្នឹងថាផ្លាស់ប្ដូរទៅវាពិបាក ចឹងស្អែកត្រូវផ្លាស់ប្ដូរបន្តទៀតផ្លាស់ប្ដូរតតែត្រូវចិត្តបងប្អូនហើយបងប្អូនត្រូវចាំចេះឥឡូវគណៈបកប្រជាជនកាន់កាប់ដឹកនាំប្រទេសបោះឆ្នោតជូនគណៈបកផ្សេងឥឡូវគណៈបកសុខខ្មែរបោះឆ្នោតក្រុមប្រសាគុំសង្កាត់នេះគណៈបកភ្លើងទៀនកំពុងតែមានសន្ទុះខ្លាំងអញ្ចឹងបងប្អូនត្រូវបងបងប្អូនថាឥឡូវយើងត្រូវតែតាំងចិត្តដូរ គណៈបកប្រជាជននឹងចេញយើងបោះឆ្នោតគ្រប់គ្រងគណៈបកភ្លើងទៀនដងឲ្យពួកគាត់ដឹកនាំដងតើពួកគាត់ដឹកនាំយ៉ាងម៉េចភូមិឃុំនឹងតើមានការរីកចម្រើនតើសមត្ថភាពរបស់ពួកគាត់នឹងគាត់ឡើងមកដោយការសន្យារបស់ពួកគាត់តាមគោលនយោបាយរបស់ពួកគាត់ទេបើសិនគាត់ឡើងមកធ្វើអញ្ចឹងបានអូខេយើងបោះឆ្នោតគ្រប់គ្រងគាត់នៅពេលបើគាត់ឡើងទៅធ្វើមិនបានអញ្ចឹងដូចបោះឡើងមកដូចចាញ់គណៈបកប្រជាជនផងអញ្ចឹងអាណត្តិក្រោយបងប្អូនបោះឲ្យប្រជាជនវិញទៅណែត្រូវហ៊ានផ្លាស់ប្ដូរអញ្ចឹងនៅប្រទេសដែលខ្ញុំនៅនេះគេអត់ខ្លាចការផ្លាស់ប្ដូរទេ គណៈបកបុគ្គលដែលគេគ្រប់គ្រងពុកម៉ែបងប្អូនរៀងវែងបន្តិចចុះបាទហ្នឹងហើយគេឃើញបុគ្គលហ្នឹងចេញគោលនយោបាយឃើញឡើងនិយាយទៅល្អអ្នកដែលធ្លាប់គ្រប់គ្រងបកកហ្នឹងគេទៅគ្រប់គ្រងបកខព្រោះបកកថ្ងៃហ្នឹងគាត់និយាយអត់អត់ល្អរបៀបដោះស្រាយរបស់គាត់អត់ល្អអញ្ចឹងគាត់ថាភាគរយថ្ងៃនេះគាត់បោះឲ្យប៉ាក់ខយព្រោះប៉ាក់ខលើកអាចចំណុចដែលគាត់ចង់បានហ្នឹងស្រាប់តែល្អស្រាប់តែស្អែកឡើងទៀតប៉ាក់ខនឹងអត់ល្អវិញប៉ាក់កល្អវិញគាត់មកបោះជូនប៉ាក់កវិញ ហើយអ្វីដែលជាសំខាន់ពុកម៉ែបងប្អូនត្រូវចាំបន្តិចបាទចំណុចនេះសំខាន់ណាស់ឥឡូវស្រុកខ្មែរយើងបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ គឺគាត់បារម្ភរឿងទីផ្សារអត់មានទីផ្សារអ្វីដែលរដ្ឋាភិបាលត្រូវធ្វើរកទីផ្សារជូនពុកម៉ែបងប្អូនមែនទេបាទត្រូវដោះស្រាយវិបត្តិជាតិធំធំជូនពុកម៉ែបងប្អូនមិនមែនរបៀបដោះសារដោះសារ ចេះតែដោះសារអាងមានអំណាចដោះសារសពបែបយ៉ាងមិនមិនដោះស្រាយជូនប្រជាពលរដ្ឋជូនពុកម៉ែបងប្អូនទេអញ្ចឹងបងប្អូននៅគ្រប់គ្រងទៀតឬក៏យ៉ាងម៉េចអានេះសូមគិតពិចារណាខ្លួនឯងខ្ញុំគ្មានសិទ្ធិទៅបញ្ជាពុកម៉ែបងប្អូនសិលឹកឆ្នោតពុកម៉ែបងប្អូនទេពុកម៉ែបងប្អូនជាអ្នកសម្រេចវាសនាប្រទេសជាតិលើខ្លួនឯងបាទសម្រាប់ខ្លួនឯងបាទអញ្ចឹងសូមសូមប៉ុណ្ណឹងបាទសូមអរគុណ បាទអត់អត់លឺទេបងដូចជាខ្សោយបាទដូចជាខ្សោយបាទដូចជាខ្សោយអត់លឺទេបងបាទហ្នឹងហើយហើយបាទអញ្ចឹងដោយសារតែបាទអឺខ្ញុំសូមបន្តតិចអសារលឺអញ្ចឹងអញ្ចឹងសូមលោកពូបាទលោកពូសារ៉ាស៊ីមានអ្វីបន្ថែមពីលើខ្ញុំទៀតទេបាទអញ្ចឹងសូមសូមក្រុមជ័យលោកពូបាទសូមអរគុណបងអូនវិបុល តកតងរឿងយើងមើលរាជរដ្ឋាភិបាលសប្ថ្ងៃអ្វីដែលគាត់ធ្វើ ដឹកនាំកន្លងទៅធ្វើឲ្យខ្មែរយើងបាត់បង់ធ្វើឲ្យយុវជនចំនួនក្រោយបាត់បង់ប្រជាជនខ្មែរជាពិសេសយុវជនខ្មែរ ដែលគាត់អត់មានបណ្ដាញអត់មាន ខ្សែរយៈគាត់រៀនចប់អត់ការងារធ្វើឥឡូវគាត់ទៅណាគាត់រត់ទៅស៊ីឈ្នួលនៅប្រទេសថៃរាប់លានអ្នក នៅកូរ៉េនៅកូរ៉េគ្រាន់បើនៅប្រទេសដែលគេមានប្រជាធិបតេយ្យគ្រាន់បើអញ្ចឹងពលករយើងទៅទីនឹងគ្រាន់បើក៏ប៉ុន្តែបើទោះបីជាគ្រាន់បើយ៉ាងណាក៏ដោយក៏គាត់ត្រូវបែកបាក់ពីគ្រួសារដើម្បីគាត់ទៅរលុយអញ្ចឹងអានឹងវាមានជាសញ្ញាល្អសម្រាប់ប្រទេសយើងឯងហើយជនជាតិកូនយួនដែលកើតនៅលើទឹកដីកម្ពុជា គេមានសមាគមរបស់គេដែលគេឧបត្ថម្ភគ្រួសារ កូនចៅគេហ្នឹងអញ្ចឹងគេរៀនបានខ្ពង់ខ្ពស់គេคลายទៅជាអ្នកដឹកនាំរបស់ខ្មែរតែកូនខ្មែរអ្នកនៅក្នុងស្រុកគេបំពល់ឲ្យជួបជាមួយនឹងគ្រូញៀនជួបជាមួយនឹងការផឹកស្រាផឹកបិយាសូម្បីថ្មីថ្មីនេះលោកហ៊ុនសែនគាត់ផ្សាយបិយាបន្ថែមទៀតដែរថាបិយាចេញច្រើនណាស់មុនចូលឆ្នាំខ្មែរហ្នឹងទិញទៅទុកផឹកទៅណា ខ្ញុំមិនថាម៉េចទេក៏ប៉ុន្តែអ្វីដែលជានាយករដ្ឋមន្ត្រីដែលគាត់លើកឡើងឲ្យគូនខ្មែរផឹកបិយាផឹកអីនេះវាមិនជាសញ្ញាមួយល្អទេនៅប្រទេសគេគេមិននិយាយទេអាបញ្ហាហ្នឹងអញ្ចឹងការគ្រប់គ្រងរបស់លោកហ៊ុនសែនធ្វើឲ្យខ្មែរយើងបាត់បង់រលាយទាំងប្រទេសរលាយទាំងទ្រព្យសម្បត្តិជាតិរលាយទាំងធនធានមនុស្សអញ្ចឹងដល់ពេលវេលាឲ្យកូនខ្មែរណាដល់ពេលវេលា ដែលកូនខ្មែរបងប្អូនខ្មែរដែលនៅក្នុងស្រុក សម្លឹងមើលឲ្យឃើញគណៈបកណាក៏ដោយ ជាពិសេសគឺខ្ញុំនៅខាងក្រៅខ្ញុំជាគណៈបកសង្គ្រោះជាតិតែយើងមើលឃើញគណៈបកភ្លើងទៀនដែលជាគណៈបកមួយដែលប្រឆាំងលោកហ៊ុនសែនពិតប្រាកដដែលរាល់ថ្ងៃដែលបកពួកជាពិសេសមន្ត្រីលោកហ៊ុនសែនកំពុងតែធ្វើបាបគណៈបកភ្លើងទៀនអញ្ចឹងបងប្អូនត្រូវមានជំហរមួយគណៈបកភ្លើងទៀននេះហើយ គឺជាគណៈបកមួយជាសសរទ្រូងដែលប្រឆាំងជាមួយនឹងរបបលោកហ៊ុនសែនអញ្ចឹងបងប្អូនចូលរួមដើម្បីជ្រងឲ្យគណៈបកនេះមានសម្លេងដោយបងប្អូនណាលេបានលើកឡើងអញ្ចឹងការដែលទទួលលោកអគណៈបកភ្លើងទៀននេះទទួលនៅជ័យជំនះពួកគាត់នឹងហើយដែលបំរើឲ្យបងប្អូន ដែលជួយបងប្អូនឲ្យមានជីវភាពឲ្យមានសេនាសេវាសាធារណៈនៅតាមឃុំ សង្កាត់ដែលបងប្អូនរស់នៅនឹងមាន ប្រសើរឡើងមកវិញដោយគ្មានអំពើពុករលួយអានឹងសូមឲ្យបងប្អូនយើងពិចារណា ហើយចូលរួម ទាំងអស់គ្នាដើម្បីជួយគណៈបកភ្លើងទៀននឹងឲ្យ ទទួលបានអាសនៈឃុំសង្កាត់បើទោះបីជាមិនបានប្រហាក់ប្រហែលជាមួយគណៈបកសង្គ្រោះជាតិក៏អាចស្មើឬមួយក៏ហេងសុយលើសផងព្រោះអីដោយសារអីកម្លាំងមហាជនរាល់ថ្ងៃគឺគ្រប់គ្រងមែនតើអញ្ចឹងបងប្អូនចូលរួម ដើម្បីឲ្យ ថ្នាក់ដឹកនាំឃុំ សង្កាត់ដែលជាគ្រឹះរបស់ជាតិនេះគាត់ទទួលបានអាសនៈដើម្បីគាត់ចូលរួមជួយបម្រើបងប្អូន បាទសូមអរគុណចា៎ អរគុណលោកពូសាវរស៊ីហើយក៏នាងខ្ញុំសូមអភ័យទោសពីទស្សនិកជនដែលកំពុងតែចូលរួមក្នុងថ្ងៃនេះផងដែរបើសិនជាមានការខុសឆ្គងដោយការបកស្រាយដោយអចេតនាណាមួយសូមខន្តីអភ័យទោសហើយខ្ញុំសង្ឃឹមថាជឿជាក់ថាបងប្អូនដែលនៅក្នុងស្រុកនឹងមានការតស៊ូនឹងមានការពុះពៀខ្ញុំគិតថាបងប្អូនមានបញ្ហាជាច្រើនដែលបងប្អូនប្រឈមប៉ុន្តែបើសិនជាគេឲ្យអីក៏បងប្អូនយកសិនទៅប៉ុន្តែកុំឲ្យទៅជាប់នុយគេទៅហើយបងប្អូនធ្វើអ្វីដែលជាខាងក្នុងដែលជាឆន្ទៈដែល ជាបេះដូងរបស់បងប្អូនថាចង់បានអ្វីដែលជាតម្លៃដែលជា ឧត្តមគតិរបស់បងប្អូនមិនអាចទិញបានដូរបានលក់បានចាសូមបងប្អូនធ្វើអ្វីដោយឆ្លាតវៃដោយចេះច្នៃប្រឌិតចំពោះក្នុងសភាពការបច្ចុប្បន្នដែលយើងឃើញថាអ្នកដឹកនាំរាល់ថ្ងៃកំពុងតែបោកប្រាស់កំពុងតែមើលងាយមើលធ្វើសិទ្ធឲ្យមិនឲ្យតម្លៃនៃយើងជាម្ចាស់ប្រទេសដែរចាអញ្ចឹងសូមបងប្អូនគិតឲ្យបានជ្រៅឲ្យបានច្បាស់លាស់មែនទែនថាសัญลักษณ์ឆ្នោតរបស់បងប្អូនគឺជាអនាគតកូនចៅរបស់បងប្អូនក៏ជាអនាគតប្រទេសជាតិរបស់បងប្អូនហើយបងប្អូនត្រូវតែចូល ចូលរួមផ្លាស់ប្ដូរពីខ្លួនឯងទៅទាំងអស់គ្នាចាតាមចំណែកណាមួយដែលបងប្អូនអាចចូលរួមបានអញ្ចឹងបងប្អូនគ្រប់គ្រងអ្នកនយោបាយណាគណៈបកណាដែលបំរើប្រយោជន៍រួមរបស់ជាតិចារបស់ប្រជាពលរដ្ឋទាំងអស់គ្នាអញ្ចឹងបងប្អូនត្រូវគិតថាសម្លេងនៃការតស៊ូរបស់បងប្អូនបងប្អូននឹងមានតម្លៃហើយក៏ខ្ញុំសូមឲ្យបងប្អូនអឺបំបត្តិនៅភាពមួយដែលថា មករំខានគ្នាវាជាអំពើមិនល្អវាជាអំពើមិនថ្លៃថ្នូរទេវាជាអំពើអាក្រក់ចំពោះមនុស្សជាតិក៏ដូចជាចំពោះ យើងជាប្រជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗដែលយើងត្រូវតែមានកាតព្វកិច្ចធ្វើដោយភាពស្មើមុខស្មើមាត់ដោយថ្លៃថ្នូរកុំមានភាពរំខានកុំមកចាក់សម្លេងរំខានដូចជាបងប្អូន Nagawal គាត់ខំបន្តស៊ូដើម្បីដំណោះស្រាយរបស់គាត់យក សម្លេងយកឌីមកចាក់រំខានគាត់មកនិយាយទៅជារឿងផ្សេងៗអញ្ចឹងវាជារឿងមួយដែលអាប់មុខអាប់មាត់ចា អាប់មុខអាប់មាត់ចំពោះអ្នកដឹកនាំក៏ដូចជាលោកហ៊ុនសែនក៏គាត់ជាអ្នកដឹកនាំដែរបើសិនជាធ្វើទាំងវើមិនល្អសកម្មភាពមិនល្អបាក់មុខបាក់មាត់គាត់ដែរអញ្ចឹងសូមមន្ត្រីទាំងអស់ចូលរួមការពារហើយកុំទម្លាក់កំហុសទៅលើអ្នកតស៊ូចាសូមផ្លាស់ប្ដូរទាំងអស់គ្នាចំពោះចុងក្រោយនេះខ្ញុំខ្ញុំក៏សូមអរគុណប្រដោយតកម្មវិធីយើងកំពុងតែឈានមកចូលទីបញ្ចប់ទៅហើយអរគុណលោកពូសៅរាស៊ីហើយបងប្រុសដាឡេបងអូនវិបុលដែលបានចូលរួមក្នុងថ្ងៃនេះផងដែរវេទិកាសេរីសម្រាប់ថ្ងៃនេះយើងទាំង4គ្នាក៏សូមអរគុណនិងសូមថ្លែង បង្គំលាសូមជម្រាបលាចាបាទសូមជម្រាបលាបាទជម្រាបលាបាទ